ហ្នឹងហើយមានអ្នកជេរមកជួបអាត្មាហ៊ានអញ្ចឹងមិនថាអឺជាជាវប្បធម៌មួយដែលធ្វើឲ្យយើងកាន់តែមាន ល្បិចដល់គ្នាជាងកាយយើងយើងគិតតែនៅឆ្ងាយពីគ្នាយើងចេះតែជេរគ្នាទៅអានឹងធ្វើឲ្យជាមនុស្សមុខពីរហើយពាក្យថាមនុស្សមិនមានមុខពីរមនុស្សមានចរិតតែមួយឯងបានហៅថាមនុស្សល្អ ដោយព្រះអង្គសរសើរព្រះអានន្ទថាម៉េចអានន្ទរបស់តថាគតមានអានន្ទរបស់ព្រះអង្គនឹងវជ័យកម្មមិនមានចំណែកពីរមានន័យថាខាងមុខព្រះអង្គនិយាយល្អមួយព្រះអង្គយ៉ាងម៉េចខាងក្រោយឲ្យតែនឹកឈ្មោះព្រះអង្គនិយាយល្អអញ្ចឹងដដែលនេះអត់មានចំណែកពីរបាទដែរក្នុងដែរកាយកម្មអញ្ចឹងដែរខាងមុខព្រះអង្គនឹងជួយយកអាសាគោរពព្រះអង្គយ៉ាងម៉េចអានន្តនៅពីចងាយនៅតែសំដែងការគោរពអញ្ចឹងមโนកម្មក៏ដូចគ្នានៅចិត្តព្រះអង្គនឹង ស្រឡាញ់គោរពព្រះអង្គយ៉ាងណាទោះបី នៅឆ្ងាយ ពីព្រះអង្គក៏នៅតែអញ្ចឹងយើងចង់ផ្ដល់មេរៀនអញ្ចឹងអញ្ចឹងដល់សង្គមយើងកុំឲ្យមានមុខពីរមុខពីរมันល្អទេរឿងទោះបីយើងមានរឿងស្អីក៏ដោយបើសិនយើង ជួបជុំគ្នានិយាយល្អជាងយើងនិយាយពីចងាយព្រោះកាលណាយើងនិយាយពីចងាយហើយអ្នកដតីយកពាក្យយើងបន្តវាពិតជាលើសខ្លះពិតជាបាត់ខ្លះកើតជារឿង មែនទេអញ្ចឹងបានថ្ងៃមុនអាត្មាឃើញវីដេអូមួយគេគេឲ្យមនុស្សបែរមុខទៅនោះទាំងអស់គេឲ្យបែរមុខមនុស្សទៅមុខទាំងអស់ហើយគេឲ្យធ្វើកាយវិការធ្វើកាយវិការរបៀបធាក់ម៉ូតូទ្រិនហើយធ្វើចែកអានឹងជាឧទាហរណ៍មួយល្អប៉ិនអត់ឲ្យអ្នកខាងមុខឃើញណាដល់ធ្វើដល់ធ្វើកេះមកគេប្រាប់យេទ្រិនអញ្ចឹងទៅហើយឲ្យនៅនឹងកេះខាងមុខប្រាប់នៅមុខទៀតអត់ឲ្យនិយាយទេ ដល់ពេលយូរយូរយូរយូរវាបាត់អធិនៅតែចែកចែកវាបាត់វាបាត់យូរយូរទៅបាត់អស់ទៅនៅវាបាត់នៃ ដើមអស់អញ្ចឹងបើថារឿងបន្តហ្នឹងមិនល្អទេអឺឥឡូវចូលមកសំណួរវិញថា តើជាការសម្ដែងរបស់ព្រះអង្គទេ តាមពិតការនិយាយពីគុណធម៌កតបកិច្ចហ្នឹងមិនមែនតែព្រះអង្គទេសូម្បីតែ សាលាធម្មតាសូម្បីតែព្រឹទ្ធាចារ្យធម្មតាក៏គាត់មានឧបាយក្នុងការអប់រំកូនចៅដែរត្រូវធ្វើយ៉ាងណាយ៉ាងណាប៉ុន្តែពុទ្ធព្រះអង្គសម្ដែងមានប្រកាសនៅក្នុងបិដកលេខ19មោះសង្កេលកៈសូត្រហ្នឹងព្រះអង្គនិយាយពីទូនាទីរបស់ម្ដាយឪពុក មាន5ទូនាទីរបស់កូន មាន5អឺទូនាទីរបស់ម្ដាយឪពុកមាន5ទី1គឺហាមកូនមិនឲ្យធ្វើអាក្រក់ ពយល់កូនឲ្យយល់ពីសេចក្តីអាក្រក់និងសេចក្តីល្អហ្នឹងអញ្ចឹងបានព្រះអង្គហៅថាឪពុកម្ដាយជាគ្រូទី1នឹងឲ្យយល់ថានេះជាអាក្រក់មិនគួរធ្វើ នេះល្អគួរធ្វើនឹងទី2ទី3ឲ្យកូនសិក្សារៀនសូត្រចំណេះដឹងទូទៅចំណេះដឹងជីវិតអីហ្នឹងឲ្យចេះណាហើយទី4អឺរកគូសកឲ្យកូនជាកតបកិច្ចរបស់ឪពុកម្ដាយហើយទី5មាន ទ្រព្យសម្បត្តិចែកមុខរបរអីហ្នឹងអាហ្នឹងវាជាទូនាទីកតបកិច្ចរបស់ពុកម្ដាយទោះបីព្រះអង្គមិនសម្ដែងក៏យើងធ្វើហើយអាហ្នឹងបើខណៈពុកម្ដាយខ្លះក៏អត់ធ្វើបានព្រះអង្គសម្ដែងឲ្យមានគេលោកដើរខុសផ្លូវធ្វើដូចមន់គោកទៅបដើតញីអត់បដើកូនសោះណងហើយមនុស្សខ្លះដូចមន់គោកចឹង អាងទៅគាត់បកែទៅណាបាត់ទៅបកើតកូនអត់មើលទេមានខុសពីមន់អីដល់តែពេលកូនវិញមានកតបកិច្ច5ចំពោះឪពុកម្ដាយដែរទី1ឪពុកម្ដាយធ្លាប់ចិញ្ចឹមយ៉ាងណាចិញ្ចឹមគាត់យ៉ាងនោះ មិនបោះបង់គាត់នៅពេលដែលគាត់ចាស់ហើយទី2យកចិត្តទុកដាក់ ជួយកិច្ចការងារមិនមើលនឹងភ្នែកដល់ពេលឃើញគាត់ចាស់គាត់ គាត់ធ្លាប់លើករបស់នឹងរួចដល់ពេលគាត់ចាស់ទៅឃើញថាគាត់ពិបាកអញ្ចឹងទៅយើងក៏ជួយគាត់ការងារតិចតួចណាហ្នឹងហើយទី3ធ្វើខ្លួនតម្កង់តម្កើងវងតកូលឲ្យបានល្អមានន័យថារក្សាវងតកូលឲ្យបានល្អដល់តកូលយើងធ្លាប់ល្អក្នុង សង្គមគេទទួលរាប់អាន ថាជាតកូលល្អក៏បន្តវងតកូលនឹងទៅទៀតដោយការសិក្សារៀនសូត្រនិងការធ្វើការងារល្អក្នុងសង្គមកុំឲ្យតកូលនឹងវាស្រុតចុះអាប់ចុះដោយសារយើង។ ឬក៏តកូលនឹងវាមិនធ្លាប់ល្អទេត្រឹមយើងនឹងត្រូវតែកែប្រែខ្សែជីវិតវងតកូលនឹងឲ្យបានល្អហើយទី4គឺធ្វើខ្លួនឲ្យសមជាអ្នកទទួលមរតករបស់ឪពុកម្ដាយមរតករបស់ឪពុកម្ដាយសូម្បីតែមិនច្រើនក៏ប៉ុន្តែវាចេញ ពីទឹកចិត្តរបស់គាត់គាត់មិនសមយូរហ្មងបានតិចតិចទុកឲ្យកូននឹងហ្នឹងហើយអឺចំណុចចុងក្រោយមួយគឺតេខណានុពទាននៅពេលដែលគាត់ស្លាប់នឹងយើងធ្វើសេចក្តីល្អណាមួយផ្សាយមេត្តាឲ្យគាត់ទៅទៅបន់ឲ្យគាត់ ចឹងអាត្មាចង់និយាយមិញហ្នឹងថាធាតពិតអ្វីដែលដែលយើងមិនមែនព្រោះព្រះអង្គថាទេប៉ុន្តែបើនៅក្នុងទួនាទីដែលព្រះអង្គសម្ដែងហ្នឹង4សម្រាប់ពេលឪពុកម្ដាយនៅរស់ច្រើនណាតែអាពេលស្លាប់តែមួយឯងតែយើងឥឡូវនេះវាហាក់ដូចជាធ្វើឲ្យអ្នកស្លាប់ខ្លាំងជាង អ្នករស់ទៅវិញណែអញ្ចឹងការពុកម្ដាយនៅរស់ដូចម្ដាយបានដាក់ជ្រូកទាំងមូលអីឲ្យទេ និយាយទៀតថាមិននិយាយហ្នឹងអឺហ្នឹងហើយហើយហើយញាតិញោមក៏អត់សុបាយចិត្តទេថ្វាយនិយាយរឿងហ្នឹងណាគាត់ថាគេធ្វើយូរហើយវាមិនសំខាន់ថាយូរទេសំខាន់ថាខុសឲ្យត្រូវទេអញ្ចឹងបានមិញអឺអឺយប់មិញញោមម្នាក់គាត់លើកពីលោកតាមអង្គដែលខឹងអាត្មាណាណា ខឹងអាត្មាអាត្មានិយាយរឿងហ្នឹងថាលោកនឹងនិយាយតែរឿងហ្នឹង តាមពិតអារឿងខ្លាំងប៉កែស្អីស្អីមានតាំងពីសម័យពពុទ្ធឯណោះអាត្មាថាលោកថាខុសហើយថាមានមុនសម័យពពុទ្ធទៀតវាមានមុនសម័យពពុទ្ធទៀតអាខ្លាំងប៉កែអាជំនឿស្អីស្អីហ្នឹងណាមិនមានតាំងពីសម័យពពុទ្ធទេថាមានមុននឹងទៅទៀតប៉ុន្តែអ្នកដែលគេយល់ត្រូវគេបោះចោលអស់ហើយវាមិនសំខាន់ថា review ឬឆាប់ទេសំខាន់ខុសឬត្រូវ សំខាន់ណាវាមានប្រយោជន៍ដល់យើងបើយើងគិតថាមុនសិតតែត្រូវចុះយើង ថាអឺទៅខ្លា អីធ្លាក់នរកធ្លាក់នរកតាំងពីសម័យពុទ្ធនោះអញ្ចឹងឲ្យតែធ្លាប់មានហើយអត់អីទេអឺឬក៏យើងគិតថាឲ្យតែបុរាណបុរាណបុរាណមានបុរាណត្រូវទាំងអស់ណាបុរាណទេវតាត់អីនេះបុរាណខូចសុទ្ធនាងចិញ្ចាអីនេះមិនបុរាណហ៎នឹងដូចលោកអ៊ំពលពត អីតិចបុរាណហើយ យូរយូរទៅបុរាណហ្នឹងបុរាណប្រែទៅចាស់អញ្ចឹងវាមិនសំខាន់ថាមានពីកាលណាទេ សំខាន់ថាខុសឬត្រូវមាន ប្រយោជន៍ឬអត់ណាវាមិនសំខាន់ទេវាយើងវាជារបស់យើងយូរហើយសូម្បីថ្មិញយើងក៏ដោយចាវាយូរហើយក៏ដោយតែឈឺដកចេញអាត្មាប្រហែលថ្ងៃទៀតទៅដកចេញខ្លះ យើងចង់ពេកតិចទៅបុរាណហ្នឹងហើយតែយូរបន្តិចបុរាណណាហ្នឹងហើយហ្នឹងហើយអញ្ចឹងបានព្រះអង្គសម្ដែងច្បាស់ណាថាគុំជឿចាស់ទុំរបស់អ្នកគុំជឿពាក្យបរម្បរាគុំជឿថានេះជាគ្រូរបស់អ្នកគុំជឿថានេះជាសាមណៈយល់រំគុំឲ្យយើងជឿត្មងជឿដល់អត់គិតណាប៉ុន្តែ ក្រោយពេលដែលអ្នកពិចារណាដោយល្អិតល្អន់ ហើយឃើញថាការនិយាយនោះ វាអាចបង្កើតជាប្រយោជន៍ដល់អ្នកផងដល់អ្នកដទៃផង អ្នកធ្វើទៅហើយមិនបាច់គិតថាវាមកពីប្រភពខាងណាទេ ដូចយើងរើសឆ្នាំអញ្ចឹងយើងទៅរើសឆ្នាំយើងខ្មែរមែនទេហើយអូស្ត្រាលីធ្វើសោះយើងលេបដែរវាអត់សំខាន់ទេសំខាន់ថាវាត្រូវរោគយើងអត់ឃើញទេដោយប្រពុតអញ្ចឹងមានប្រពុតឯណា ខ្មែរ យើងថាអូពុទ្ធសាសនាខ្មែរ មិនដែល original from India ផងហ្នឹងហ្នឹងហើយវាមិនសំខាន់ថាមកពីណា ទេសំខាន់ថាវាត្រូវអត់យើងរាល់ថ្ងៃនៅខ្មែរយើងឯនោះបានឆ្នាំបារាំងមកអទេផងមែនទេហ្នឹងហើយវាមិនសំខាន់ថាមកពីណាទេសំខាន់គឺត្រូវរោគយើងអត់ហ្នឹងចឹងសំបីតាប្រពៃណីខ្លះញញុំធ្លាប់ ធ្លាប់អ៊ំរេងកោហ្នឹងអត់នឹងធ្លាប់ចាស់ចាស់បានធ្លាប់ហ្នឹងហើយអូអត់ចេះហ្នឹងហើយហ្នឹងហើយហើយនឹងសិតមានប្រយោជន៍តារបស់ទាំងអស់ហ្នឹងសិតតែមានប្រយោជន៍ប៉ុនវាយឺតយកមកធ្វើឥឡូវវាយឺតខាតការងារមែនទេនឹងរបស់ហ្នឹងមិនអត់ប្រយោជន៍អីណាបើនិយាយពីប្រយោជន៍បើយើង ធ្វើអង្គរដោយដៃហ្នឹងអង្គរហ្នឹងអាចថាមាន ជីវជាតិល្អសម្រាប់ណាកតុនៅជាប់ ក្រមកហ្នឹងអាចល្អសម្រាប់សរីរាង្គយើង ជាងក៏កិនសិនប៉ុន្តែដោយសារវាយឺតពេកវាមិនតន់ចិត្តហើយមិនអត់ប្រយោជន៍ទេណាមានតែបើយឺតពេកក៏យើងចោលដែរស្អីក៏ដោយបើយើងមិនបដិវត្តមិនអភិវឌ្ឍមិន វិវត្តវាទេមិនរីចម្រើនទេចិត្តយើងដូចគ្នាអញ្ចឹងបានហៅថាចម្រើន ពាក្យថាចម្រើនមិនមែនទុកអញ្ចឹងទេ ផ្លូវដែលនាំកើតបញ្ញាមាន3ទី1គឺសតមយៈបញ្ញាកើតពីការស្ដាប់ចិន្តាមយៈបញ្ញាកើតពីការគិតពិចារណាភាវនាមយៈបញ្ញាកើតពីការចម្រើន វិបស្សនាឃើញទេអញ្ចឹងកាលណាចម្រើនបើវានៅដដែលគេមិនហៅថាចម្រើននេះវាតលតែសំបីតាកម្មវិធីកុំព្យូទ័រក៏គេអាប់ដេតដែរមែនទេអូអា version ចាស់ហ្នឹងប្រើកើតអាប់ដេតមិនវាប្រើកើតស្អីក៏ដោយ ហើយចិត្តនេះ បើមិនអាប់ដេតវាទេចឹងបានឪពុកម្ដាយមកពីអាស៊ីដោយច្រើនគាត់អត់អាប់ដេតហើយកូនកើតនៅនេះហើយទៅកូនទទួលការអប់រំនៅនេះទៅតាមសាលានៅនេះហើយគាត់ចង់យក all culture ហ្នឹងមកបរៀនកូនអារបៀបគម្រាម កូនអារបៀបចង់ឲ្យកូនធ្វើអញ្ចេះគាត់ហើយកូនស្រុកនេះគេទៅរៀនគេវាយវាយប្រាប់ហេតុផលគេថាម៉េចឲ្យធ្វើអញ្ចឹង ហើយដល់អញ្ចឹងឪពុកម្ដាយភាកច្រើនគាត់ពិបាកចិត្តគាត់ខ្លាំងគាត់អត់ស្វែងយល់ពីកូនឃើញទេអញ្ចឹងឪពុកម្ដាយក៏ត្រូវអាប់ដេតដែរណែដល់ស្វែងយល់ពីគាត់បាន អាចរស់នៅជាមួយគ្នានឹងសុខបានអានឹងយើងស្វែងយល់ពីគាត់សិនណែយើងស្វែងយល់ពីគាត់សិនបើយើងបើយើងយកតែចំណេះយើង ជាងការអាត្មាលើកពីឪពុកអាត្មាធ្លាប់អប់រំអាត្មាមិនមិនអាត្មាគ្រាន់តែចែកបទពិសោធន៍ទេអាត្មាមិនដែលឲ្យគេធ្វើតាមអាត្មាទេណាណាខៃលោអ្នកណាមួយគេយកទៅធ្វើទៅវាត្រូវតែគ្រួសារខុសគ្នាអាអឺអឺហៅថាប្រសិទ្ធភាពនៃការទូនមាន អប់រំកូននឹងមិនដូចគ្នាទេនឹងដូចគ្នាប៉ុន្តែមហូបចូលចិត្តខុសគ្នាមនុស្សខ្លះស៊ីក្តៅមនុស្សមនុស្សខ្លះស៊ីត្រជាក់ មែនទេអញ្ចឹងទេអញ្ចឹងសរុបមកវិញថារឿងចំពោះឪពុកម្ដាយនេះ មិនចាំបាច់ប្រពុតថាទេ បើយើងគិតជាជាជាមនសិការរបស់មនុស្សតើឪពុកម្ដាយរស់និងឪពុកម្ដាយស្លាប់គូគិតមួយណាច្រើនជាងរស់រស់ឲ្យមួយចានហូបមួយចានឲ្យមួយចានអត់មានកើតឆ្ងល់ថ្មឯខ្ញុំបានអត់ ហើយតាឲ្យពេលស្លាប់ឆ្ងល់រហូតដឹងបានអត់ណោះនឹងអាត្មាមិនដឹងឥឡូវមើលបងគ្រប់អង្គដឹងដែរដឹងថាគាត់បានដែរនៅតាមពិតគ្មានអ្នកដឹងទេហ្នឹងហើយតែខ្ញុំមិនដឹង ទិសកុសលដល់ចដូនចតាដែលបានចែកឋានទៅអាហ្នឹងលើគេថាហ្នឹងហើយហ្នឹងហើយអញ្ចឹង បានថាយើង ទៅវត្តរាល់ថ្ងៃដោយសារតែប្រពៃណីចងក្រៀកយើងឲ្យទៅទេមិនមែនយើងយល់ដោយខ្លួនឯងទៅទៅឡើយ។ កុំតែបានចាស់ចាស់ផ្ដាំអរគុណចាស់ចាស់ចុះដែលលោកបានឆាន់ហ្នឹងហើយកុំតែបានចាស់ចាស់កុហកផ្សំឧទាហរណ៍ថា ខែភ្ជុំបើមិនទៅវត្តប្រែរកអត់ឃើញប្រែដាក់ទនីយមែនទេធ្លាប់លឺហ្នឹងហើយអញ្ចឹងហើយបានមនុស្សសបោទៅវត្តតែខែភ្ជុំមិន ខ្លាចត្រូវ ទំនាយប្រែតនេះហ៎អញ្ចឹងបានអាត្មានៅមកនេះជិត2ឆ្នាំអាត្មាអត់ដែលធ្វើប្រជុំអត់ដែលខ្ជិលណាខ្ជិលតែអញ្ចឹងទៅមកប្រជុំក៏ឆានប៉ុណ្ណឹងអាមិនប្រជុំក៏ឆានប៉ុណ្ណឹងអាត្មានិយាយរួមអាត្មាមុនមកនេះអាត្មាចិត្តសឹកម្ដងអាត្មាធុញមែនទែនធុញពេលមនុស្សមកធ្វើអាពិធីកម្មហ្នឹងណា ម៉ូច្រើនទៅមនុស្សជួបច្រើនប៉ុន្តែថាវត្តអាត្មានោះមិនមានពោសពាសទេអាត្មាដាក់តែលមុំឆាន់ណាហើយតែឲ្យញាតញោមមុនទៅចូលប៉ុនអាធំធំហ្នឹងអង្គុយបដាអាត្មាអញផ្លឹបផ្សឹកហ្នឹងដូចនៅគិតតែអញ្ចឹងគឺអត់ប្រយោជន៍សោះហ្មងធ្វើឯងអ្នកនេយសាទៅឲ្យខ្មោច ហើយហើយចង់និយាយប្រាប់ណាស់រឿងការពិតនឹងចង់ទៅប្រាប់ញាតិញោមនឹងហ្នឹងហើយពពុទ្ធព្រះអង្គសំដែង មិនមែនតាមកិលេសរបស់មនុស្សហើយបើពពុទ្ធសំដែង តាមកិលេសរបស់មនុស្សម្លេះសំមិនសំឈ្មោះថាពពុទ្ធទេអាត្មាដឹង ទំនោររបស់ញាតិញោម គឺគាត់មិនចង់ឲ្យអាត្មានិយាយប៉ះណាទាំងអស់ទាំងដែលគាត់ដឹងថាអានឹងវាមិនត្រូវទេប៉ុន្តែគាត់និយាយអីនេះវាអញ្ចឹងវានៅអញ្ចឹងមួយទៀតណាពួកគេធ្វើច្រើនហើយដំណើររបស់ប្រពន្ធញាតិញោមគឺប្រច្រាស់មនុស្សទាំងអស់ទេហោដូចមុនព្រះអង្គត្រាស់ដឹងគេទៅងូតទឹកលាង បាបគ្រប់គ្នាដល់ប្រពន្ធត្រាស់ដឹងមកបយលរហូតដល់គេឈប់ងូតទឹក មកងូតក្នុងចិត្តវិញមកសម្អាតចិត្តនេះវិញឃើញទេដំណើររបស់ពុទ្ធអញ្ចឹងចុះបើគ្រាន់ថាអឺធ្វើម៉េចគេធ្វើយូរហើយញោមធ្វើទៀតទៅអាអានឹងបានប្រយោជន៍អីនោះវាអត់ប្រយោជន៍ចាតាមគ្នាដូចជាមអាត្មាតាំងពីធ្វើវត្តនៅពោធិ៍សាត់នឹងមកគេថាទេបើមិនធ្វើចេះទេ គ្មានណាមកវត្តទេគេថាមកដាក់ បាសរំមិនដាក់លខោនមិនដាក់ស្អីគេមិនមកទេអាត្មាធ្វើអាគេថាធ្វើមិនកើតនឹងទាំងអស់តែបើមិនអឡោះទឹកទៅគ្មានពីណាមកគ្មាន បានអីក៏សាំងអត់ធ្វើទាំងអស់អាត្មាថាចាំមើលទៅជាតិជាមនុស្សនឹងវាមានមនុស្សមរោអាត្មាអត់ហើយមិនដែលប្រកាសកសាងទៀតកសាងអាត្មាមិនដែលប្រកាសសំបីតែប៉ុណ្ណេះសំបីថាញោមម្នាក់ក៏ថាមាន គេមកហើយលោកគ្រូ គង់ក្រៅទេ គេលោកគេជ្រះថ្លាកសាងអីអូថាបើយកមុខអាតោកចាំអង្គុយចាំទទួលលុយហ្នឹងអត់ទៅទៀតតែបើញាតយកមកមកសួរសន្តានាគ្នារស់ចម្រើន ការយល់ដឹងអាហ្នឹងការងាររបស់អាត្មាចឹងស្រួលទេស្រួលទេស្រួលទេអត់មាន responsible អីរឿងកសាងហើយមិនហើយលើអាត្មាទេ អត់ទេ គេថាចុះវត្តហ្នឹងមិនកសាងយូរម៉េះហាអាត្មាថាអាត្មាមានអ្នកកសាងណាអាត្មាកសាងមនុស្សអាត្មាចង់ឲ្យមនុស្សយល់ហើយយូរយូរបានមនុស្សយល់តែមួយហ្នឹងអាត្មាសប្បាយចិត្តម៉េះពួកពួកភាសាហ្នឹងញាតិញោមគិតថាភាសាខ្មែរដូចគ្នាទេប៉ុន្តែអាការពយល់ឲ្យយល់ថាស្អីមែនទេហ្នឹងពិបាកមែនទេបាទតែបើសិនជាអាត្មាប្រកាសថា អូឥឡូវអាត្មាធ្វើគោងធំមួយបនឆ្លងសាសនាញាតិញោមណាមានសទ្ធាចូលរួមអាត្មាថាមិនខ្វះទេមនុស្សមិនខ្វះទេឲ្យតែរឿងថាបនឆ្លងសាសនាមកបានបនច្រើនណាស់ចូលច្រើនបានច្រើន ចូលតិចបានតិចចូលចំតនេះបានបនច្រើនជាងគេអូដណ្ដើមគ្នាងាប់ហ្នឹង បើអាត្មាវាអត់ចង់ធ្វើអញ្ចឹងអាត្មាអាណិតញាតញោមដោយសារញាតញោមខ្លះគាត់ហ៊ានចាយខ្លួនគាត់ទេជាមួយកូននឹងជាងការគាត់អត់សូវគិតទៀតគាត់ប្រមូលទុកទៅទិញបនច្រើនញាតិខ្ញុំថាអត់អត់អត់អត់អត់ឮតែគេប្រាប់ថាកន្លែងបនច្រើន10000ដុល្លារព្រឹស10000ព្រឹសអីអាមាត់គាត់នឹងជិបចិបចិបចិបអត់ហ៊ានទេ ហើយអាសក់មែនតែនបើយើងនិយាយមែនតែនយើងប្រាថ្នាកាន់តែខ្លាំងយើងកាត់ទុកកាន់តែខ្លាំងទេបើយើងមិនរៀបចំឲ្យត្រូវអញ្ចឹងបានមានគេសួរព្រះអង្គថា My Lord I want happiness សួរយ៉ាងខ្ញុំចង់បានសុភមង្គលអញ្ចឹងព្រះអង្គថា first ដំបូងអ្នកត្រូវតែលុបពាក្យអាយចោល ai ego nó anh lúc ở ហ្នឹងអញហ្នឹងលុបអពាក I ចោលមួយ and then lúc tiệt cứ want and then Buddha said see now there is only only happiness lúc ai យើងលុបអា I មួយចោលលុបអា want មួយទៀតអ្នកនៅសល់តែ happiness យល់ទេយល់ទេលុបអាអញមួយសិនហើយលុបអាចង់មួយទៀតវានៅសល់តែស្ងប់វានៅសល់តែសុភមង្គលឧទាហរណ៍អារបស់ហ្នឹងយើងអត់គួរបានណាប៉ិនយើងចង់ឲ្យដូចគេប៉ិនអារបស់ដែលយើងកំពុងមានយើងអត់ចេះត្រេកអរជាមួយវាទេទីហោះប្តីប្រពន្ធចុះមើលប្តីឯងទៅមិនសំណំមើលប្តីគេមិនសំណំទៅចង់ឲ្យដូចគេហ្នឹង ចង់បខំឲ្យលើសពីអ្វីដែលខ្លួនមានសុកឯងអើមើលមុខប្រពន្ធឯងដូចមិនសូវស្អាតមើលប្រពន្ធគេឬស្អាតឬចង់អារឿងប្រពន្ធគេនោះទៅអើអានឹងជួញអើដល់ឈប់អាចង់រឿងប្រពន្ធគេត្រេកអរត្រឹមតែប្រពន្ធឯងមកសុកបាត់ឯងមែនអត់មែនអត់ហ្នឹងហើយ នឹងអញ្ចឹងអញ្ចឹងនិយាយពីសុខវាមាន4ហ្នឹងតែបើរឿងអាសុខស្អីស្អីទៅតែយើងចង់ហួសពេកពីពីអ្វីដែលយើងមានហ្នឹងអាហ្នឹងវាទៅជាកើតទុកឯងដោយព្រះអង្គសំដែងហ្នឹងចឹងពពុទ្ធមិនហាមថាយើងមិនឲ្យយើងចង់ឯងប៉ុន្តែបើយើងចង់បានអីត្រូវមើលហេតុរបស់វាតែយើងធ្វើដើម្បីវាអត់ដោយខ្មែរចង់មកកន្លែងហ្នឹងចឹងមិនមែនបើមិនចង់មកអត់មកទេចង់មកដែរ តែទន្ទឹមនឹងចង់មកហ្នឹងអាត្មាព្រមឡើងឡានមកអត់មែនទេហ្នឹងដល់ព្រមចេញដំណើរមកទីបំផុតមកដល់តែបើគិតថាចង់ទៅដែរតែចង់ទៅដែរតែអាតែនឹងជាប់រហូតវាអត់ទៅទេហ្នឹងដូចធោអាអីសិលអីចឹងខ្ញុំចង់ដែរតែនោះអានោះតែនោះរហូតហ្នឹងចឹង នឹងពីនេះពីនោះតិចតួចអញ្ចឹងហើយម្យ៉ាងទៀតមិញនេះអាលើលំពិភាក្សាគ្នាថា គួរសមាទានអត់សិលណាហ្នឹងហើយគិតថាអេដូចមិនបាច់ទេអេដូចទាំងថ្មចង់និយាយរឿងហ្នឹងបន្តិចអឺយើងរាល់ថ្ងៃយើងคลายទៅ ជាប្រពៃណីរឿងសិលណា ឧទាហរណ៍ថាទៅវត្តទៅរក្សាសិលមែនទេឬក៏មានពិធីបុណ្យត្រូវសមាទានសិលវាคล้ายទៅជាប្រពៃណីញាតិញោមចង់ដឹងសម័យពុទ្ធគេរក្សាសិលមិនហ៎ហើយខុសពីយើងឥឡូវមិនហ៎សម័យព្រះអង្គបើនិយាយមែនទែនទៅ គេសមាទានសិលគេសមាទានតែម្ដងឯងមកជីវិតគេប៉ុន្តែម្ដងឯងគេយល់ដឹងរហូតទៅ គេឃីបរសារហូតទៅហើយយើងលើសាញឹកប៉ុន្តែធៀបពិតទុកសិលនឹងវត្តភាកច្រើនណាណាសម័យពពុទ្ធពពុទ្ធផ្សាយធัวទៅតាមស្រុកទៅតាមភូមិសម័យឥឡូវយើង ប្រមូលធัวយកទៅទុកនៅវត្ត យើងកលេចមើលទៅស្រុកយើងមើលញាតិញោមបើសិនជាសិលហ្នឹងមនុស្សយល់ពីគុណតម្លៃសិលបានតែពាក់កដាលមនុស្សមិនបាច់ទាំងអស់ទេស្រុកយើងមិនសាហាវចឹងទេញាតិញោមយើងមើលមើលកុំនិយាយដល់អបោសិតមិនបាច់និយាយត្រឹមតែសិល5ហ្នឹងញាតិញោមធ្លាប់លើពាក្យតែសិលធម៌សីលធម៌ សិលហើយនឹងធម៌ធម៌ហ្នឹងមិនធម៌ទូទៅទេអាហ្នឹងសិលហ្នឹងគឺជាហេតុធម៌ហ្នឹងជាផលសិល5ហ្នឹងជាគូជាមួយកល្យាណធម៌5សិល5ទី1មិនសម្លាប់មិនលួច មិនប្រព្រឹត្តខុសក្នុងកាមមិននិយាយកុហកមិនផឹកសុរាហើយដល់ផលរបស់វាបានមកទី1គឺបាននៅមេត្តាធម៌ការចិញ្ចឹមជីវិត ប្រពៃមិនប៉ះពាល់ដល់អ្នកដតីការស្មោះត្រង់សង្គ្រោះបុត្រភរិយា សច្ចៈធម៌ហើយនឹងអបមាទធម៌គឺសតិស្មារតីផលវានៅនឹងតែយើងរសាសិលរាល់ថ្ងៃអត់ចង់បានផលបច្ចុប្បន្ននេះចង់ទៅទៅឋានសួគ៌នោះមែនអញ្ចឹងឯងបានឃើញតែចាស់ចាស់គាត់រសាសិលក្មេងអត់រសាសោះពួកគាត់ត្រៀមចាំស្លាប់ហ៎គាត់ត្រៀមចាំទៅឋានសួគ៌ តាមពិតប្រយោជន៍សិលឲ្យសុខបច្ចុប្បន្នហ្នឹងគ្រប់ធัวទាំងអស់ដែលពុទ្ធសំដែងគឺបច្ចុប្បន្ននឹងអ្នកណាសង្ឃឹមអនាគតព្រះអង្គថានឹងសង្ឃឹមខ្យល់ប៉ុន្តែយើងរាល់ថ្ងៃយើងនាំគ្នាទៅទៅឋានសួគ៌ភ្លេចឋានមនុស្សមែនអត់ហ៎ជាជាពេកហ្នឹងបែបអញ្ចឹងហើយតែមើលអឺ ហើយបើបើនិយាយពីការឧទ្ទិសបុណ្យវិញអាត្មាឥឡូវនឹងរៀងជ្រិញតែមកពីមុនចាស់ចាស់សូត្រតែប៉ុណ្ណេះសូត្រថាអឺជូនញាតិកា7សន្តានមែនទេឥឡូវគេមិនចង់ថាប៉ុណ្ណឹងវាស្ទើរចិត្តពេកសិតថាជូនញាតិកាក្នុងសង្សារវត្តទាំងអស់តែមក ប៉ុន្តែឃើញអ្នកកំសត់ទូរគុតរងៃលហេមឡាមានអាណាមើលអាហ្នឹងហើយញាត ក្នុងសង្សារវត្តមានន័យតែកាលណាយើងនិយាយតែញាតក្នុងសង្សារវត្តគ្មានលើកលែងឆ្កែឆ្មាសមុយសង្ហាទាំងអស់ពាក្យតែញាតក្នុងសង្សារវត្តអ្នកណាក៏ញាតដែរសត្រូវយើងក៏ញាតដែរចាមក៏ញាតដែរនឹងបើនិយាយពាក្យថាញាតក្នុងសង្សារវត្តទាំងអស់សត្វលោកទាំងអស់ប៉ុន្តែមើលចិត្តទៅឆ្មាស៊ីត្រីអាំងវាយឲ្យងាប់លើអាំងត្រីយកទៅប្រគេនលោក ងងទៅសោតអាញាតក្នុងសង្សាររបស់នឹងទៀតដល់ឆ្មាវាស៊ីមុនលោកវាយឆ្មាហ្មងអាហ្នឹងអាញាតនោះមែនទេហ្នឹងហើយអញ្ចឹងសិលនឹងមានអត់ត្រូវមើលលើខណៈមើលអាត្មាដឹងតែគ្មានសិលអីទេសូម្បីអ្នកទៅវត្តហ្នឹងក៏មិនសូវមានសិលដែរសិលមិនមែនលើពាក្យថាទេណាញាតិញោមសិលមិនមែនថា បាណាតិបាតាអានឹងក្រន្តែជាសក្ខតពាំងមានន័យថាជាមេរៀនដែលត្រូវរៀនទេសិលគឺចេតនាក្នុងចិត្តអញ្ចឹងមិនសិលនឹងសំបីតសัตว์ក៏វាមានដែរហៅថានិច្ចសិលមនុស្សអត់ដែលទៅវត្តក៏មានដែរមនុស្សគេចិត្តល្អណាមនុស្សចិត្តល្អហ្នឹងឯងគេហៅថាមនុស្សមានសិលឧទាហរណ៍ថាឃើញឆ្មាវាឈឺបើអ្នកខ្លែមវិញមិនដាក់ប្រហើយខ្លែមតែហ្មងទៅ ដល់តែយើងកើតចិត្តអាណិតឡើងដឹកទៅទៅពេទ្យឃើញអ្នកខ្លះគេដឹកឆ្មាទៅពេទ្យចិត្តអាណិតអសូរឲ្យជីវិតឃើញអាហ្នឹងឯងសិលកើតឡើងមានន័យថាត្រូវសម្លាប់ប៉ុន្តែអត់សម្លាប់ឯងបែរទៅជាមានមេត្តាធម៌អញ្ចឹងរក្សាមិនសម្លាប់ហ្នឹងដើម្បីអីញាតិញោមមិនព្រោះតែខ្លាចធ្លាក់នរកមិនព្រោះតែអីគឺដើម្បីបង្កើនមេត្តាធម៌នៅក្នុងចិត្តការរាប់អានក៏ការឲ្យអភ័យគ្នាញាតិញោមមើល ហើយអ្នកខ្លះមើងងាយសិល5ថាសិល5ហ្នឹងតិចដល់សិល8ហ៎ឃើញទេហើយមើលខុសគ្នាតិចទៅបចោគ្នាពេញវត្តសួរថាគណៈកបចោគ្នានឹងមានមេត្តាធម៌អត់ឬក៏ចិត្តនឹងវាក្តៅពីព្រោះអាមេត្តាធម៌ហើយនឹងចិត្តក្តៅវាប្រឆាំងគ្នាគណៈមនុស្សមាន មេត្តាធម៌បចោគេអត់កើតទេព្រោះចិត្តវាអត់ក្តៅមេត្តាធម៌ជាទឹកអាតោសៈខឹងនឹងគឺជាភ្លើង ក្នុងចិត្តណា ញាតិញោមពេលក្តៅបចោគេក្តៅអត់ក្តៅអត់អាក្នុងនេះបចោកូនហ្នឹងបចោប្តីហ្នឹងក្តៅអត់អាក្នុងហ្នឹងគណៈហ្នឹងមានមេត្តាអត់ no ហ្នឹងអេប្តីបចោដូចគ្នានោះបើស្មាលឺយាយយាយជេតាច្រើនជាងតែតាគាត់ជេរដល់ពេលគាត់ស្វឹងឯងអាហ្នឹងក៏បចោហ្នឹងក៏ក្តៅដូចគ្នា ហ្នឹងដូចគ្នាឥឡូវថ្មចង់ឲ្យញាតិញោមឃើញប្រយោជន៍នៃការរក្សាសិលហ្នឹងញាតិញោមពពុទ្ធព្រះអង្គមិនឲ្យមិនចង់ឲ្យយើងធ្វើអ្វីទាំងយើងមិនដឹងហើយចេះតែធ្វើសង្ស័យហើយអាសង្ស័យឲ្យធ្វើក៏ព្រះអង្គអត់អត់ឲ្យយើងធ្វើទៀតឧទាហរណ៍ចុះឧទាហរណ៍ថាសង្ស័យស្មាមើលទឹកចឹងស្រាប់ញាតិញោមដាក់ទឹកទេប៉ុន្តែដាក់ស្រាបៀងអាដបស្រាបៀងអង្គរ ឧទាហរណ៍ញាតិញោមឃើញចាក់ពីនឹងប៉ិនញាតិញោមយកអាដបស្រាបៀងគោលាងយ៉ាងស្អាតយកទៅដាក់ទឹកដល់យកទៅដាក់ទឹកយកមកចាក់អាត្មាឃើញចេញពីដប អាស្រាបៀងគោនោះណាអាត្មាសង្ស័យពីអានេះតិចស្រាទៅសង្ស័យប៉ិនធាតពិតញាតិញោមចាក់ទឹកដាក់ទេបើមានចិត្តសង្ស័យហើយនៅតែផឹកលោកនឹងត្រូវទោសមួយទឹកសុទ្ធប៉ុន្តែសង្ស័យហើយនៅតែផឹកយល់ទេរាល់ការធ្វើទាំងអស់ព្រះអង្គឲ្យច្បាស់ឲ្យច្បាស់ យល់ស្មានទេហ្នឹងទល់តែច្បាស់ទោះបីអានឹងទឹកមែនតែក៏ដោយត្រូវសួរច្បាស់អានឹងស្រាឬក៏ទឹកសួរឲ្យច្បាស់យ៉ាងណាមិញរាល់ការធ្វើអីទាំងអស់ពុទ្ធចង់ឲ្យច្បាស់ឲ្យដូចយើងលាដៃឃើញខ្លួនឯងអញ្ចឹងអញ្ចឹងរសាសិលធ្វើអីឥឡូវទិសដៅរបស់វាបាណាតិបាតាដែលថា train ដើម្បីយើងកុំមើលងាយជីវិតសត្វហ្នឹងប្រយោជន៍របស់វាគឺដើម្បីបង្កើនមេត្តាធម៌ក្នុងចិត្តមេត្តាធម៌គឺការរាប់អានការឲ្យគេរស់ ឲ្យជីវិតគេមិនប្រមាថជីវិតអ្នកដតីឃើញទេអញ្ចឹងយើងមើលស្រុកយើងមើលបើសិនជាមេត្តាធម៌នឹងកើតនៅក្នុងចិត្តមនុស្សស្មើនឹងចំនួនមនុស្សរសាសិលហ្នឹងណាស្រុកយើងសាហាវចឹងហ៎សាហាវចឹងហ៎បែរជាសិលនៅបបោមាត់តាមពិតសិលនៅក្នុងចិត្តនឹងគឺចេតនាល្អឃើញទេអញ្ចឹងផលរបស់វា យើងអាចពិសោធន៍ឃើញបាន បើគេចង់សួរថាតើអានិសង្សិលនឹងស្អីខ្លះខ្មែរនិយាយបានឃើញទេកាលណាយើងរៀនឲ្យតម្លៃជីវិតរបស់គេយើងនឹងឃើញថាទំហំនៃមេត្តាធម៌នៅក្នុងចិត្តរបស់យើងនឹងកាន់តែខ្ពស់ឡើងខ្ពស់ឡើងប៉ុន្តែអត់ទេណាគ្រាន់តែជិះម៉ូតូមើលគ្នាបន្តិចបន្តួចកាប់គ្នា មានមេត្តាធម៌ទេអត់ទេអត់ទេហើយកាលណាមេត្តាធម៌វាកើតឡើងគ្រប់គ្នាទៅសង្គមនឹងបានសុខអត់ ប៉ះគ្នាតិចតួចចេះឲ្យអត្តគ្រោះអញ្ចឹងមិនស្រុកនេះចិត្តមនុស្សមិន ដឹងប៉ុន្តែប៉ុន្តែគិតថាវប្បធម៌ខ្លះល្អដែរគេជួបគ្នាគេញឹមដាក់គ្នាមែនទេមែនទេគេជួបគ្នា Hi Hello អីចឹងណាហើយយើងក៏ចាំហ៎អាត្មាជិះយន្តហោះទៅ ស្រុកខ្មែរអីខ្មែរមកកកុកមានណានិយាយអាត្មាអីមួយអត់នឹងដល់ដល់ស្គាល់ជប់បើទៅគេមានចាំបាច់ស្គាល់ទេទៅណា Hi ឃើញទេអាត្មាថាទម្លាប់ហ្នឹងល្អហ្នឹងអាហ្នឹងអាហាយឲ្យវាមានការធ្វើមុខឲ្យញឹមរស់ស៊ីធូណាធ្វើមុខជូររស់ស៊ីតឹងធ្វើមុខខឹងស៊ីរស់ស៊ីខាតធ្វើមុខស្អាតរស់ស៊ីចំណេញញញឹមជាមុនស្នេហ៍មួយអាហ្នឹងញាតិញោមបាច់លៀបម៉ាក់កាយអីក៏មនុស្សចង់និយាយមួយយើងណាអាថ្មងាកងាកថ្មទៅដើរនៅ ភ្នំអីហាត់កុំអោយវាឡើងខ្លាញ់ពេកជួបបរទេសហាយហាយចុះហាយឡើអាត្មាក៏ហាយគេទៅហើយងេចមិញញោមគាត់សួរថាហឹងអឺមិត្តភ័ក្ដិអីមួយ គេហ្នឹងថាអត់មិត្តភ័ក្ដិអង្អងហ្នឹងហើយទំលាប់អាក្រក់ខ្មែរយើងណាបើទេទូរស័ព្ទអាឡូស្គាល់កណែអត់បើបរទេសគេអត់ហ่า Hi I am អីចឹងហ្មងហ៎ គេប្រាប់ឈ្មោះគេហើយហើយឯងឲ្យឲ្យគេទាយស្គាល់ខ្ញុំហ៎តែគេមិនចាំនឹងខឹងទេឥឡូវមែនទេពាក្យខ្មែរយើងមានតែពេលព្រឹកហៅថាអរុនសួស្តីប៉ិនយកដែរនិយាយណាហ្នឹងជំរាបសួរអីសួស្តីអីហ្នឹងក៏មានបើយើងមិនសូវប្រើដល់ចឹងមុខក៏ចប់ចប់ដាក់គ្នាជួបគ្នាហ្នឹង ប្រយោជន៍ទី1ឃើញនេះការអនុគ្រោះការឲ្យអភ័យរវាង គ្នានឹងគ្នា មិត្តភ័ក្តិអីសពគ្រប់អីទាំងអស់ផលរបស់វាចុះអតនីទានមិនលួចទ្របគេមិនលួចទ្របគេនេះណាញាតិញោមច្បាប់អូស្ត្រាលីហ្នឹងក៏គេអាត្មាគិតថាគេមិនបានហៅថាជាសិល5ទេគេមិនហៅថាជាសិលទេប៉ុន្តែរចនាសម្ព័ន្ធដែលគេរៀបហ្នឹងអាត្មាមើលឃើញ ថាគេជាប់សិលច្រើនជាងយើង មកមើលណាតាំងពីការសម្លាប់សត្វអីទៅដើរតាមភ្នំឃើញកងគរូបាញ់មកស្ងោអីហ្នឹងជាប់ហ្នឹងគេមិនអោយសម្លាប់ទេលួចស្អីស្អីហ្នឹងតែគេដឹងបានសិក្ខាបទដែលយើងរក្សាហ្នឹងចាត់ទុកថាជាវិន័យវិន័យជាច្បាប់ឧទាហរណ៍ មនុស្សយើងឲ្យវាកើតកុសលធម៌នឹងតែម្ដងវាពិបាកអញ្ចឹងត្រូវមាន ការកំណត់មួយថាមិនត្រូវធ្វើនេះមិនត្រូវធ្វើនោះដូចច្បាប់អូស្ត្រាលីអញ្ចឹងដំបងជាការហាមឯឧទាហរណ៍ថាគេហាមមិនឲ្យចោលសម្រាមទីសាធារណៈអង្គច្បាប់ហាមបើប៉ូលីសឃើញផាកទេហ្នឹងហើយប៉ុន្តែដំបងដំបងជាច្បាប់ទេប៉ុន្តែដល់ពេលទៅជាទម្លាប់ក្មេងៗកើតមកឃើញទៅ ក្មេងៗក្រោយៗកើតនៅនឹងចូលចិត្តបោះសម្រាមចោលទេចូលចិត្តទេអត់ទេហ្នឹងហ่ะគឺគឺវាដោះមកតាម សាលាដោះតាម អ្នក មុនវាទៅជាទម្លាប់អាទម្លាប់ហ្នឹងជាសិលខ្ញុំយល់ទេទម្លាប់ជាសិលអញ្ចឹងសិលប្រែម្យ៉ាងទៀតប្រែតែប្រកដីប្រែតែចរិយា ប្រែថាជាការប្រព្រឹត្តមានន័យទៅជាទម្លាប់ហ្នឹងប្រកដីហ្នឹងហៅថាសិល ទម្លាប់ល្អនិយាយរួមទៅថាទម្លាប់ល្អអការមិន ប្រព្រឹត្តខុសក្នុង ការមេ អីអាត្មាគិតថា នៅស្រុកនេះពិបាកខូចជាងស្រុកខ្មែរមកមើលស្រុកខ្មែរដូចស្រួលបើស្រុកខ្មែរអាត្មា ថាដូចធូធូមិនឥឡូវ អញ្ចឹងបានដូចជាការរំអីប្រភ្លេតប្រភ្លើតអីនោះនេះស្មាដើមមិនតន់ឃើញមួយផងបើគេមានគេមានកន្លែងគេកន្លែងក្លឹបកន្លែងអីគេគេរំដែរណាហើយទៅមើលខ្មែរយើងរំពេញរវេលចឹងមិនក្មេងកូនក្មេងមួយគាត់ទៅស្រុកខ្មែរទៅដល់ឃើញខ្មែររំអាអាកដាលថ្ងៃចេះហុយដីដលោមណារំមកទៅរំឃើញយាយយាយរំឡើងបែកផុកអាញីកែងជើងអីនោះនេះសើចហ្មង មិនដឹងជាស្អីដូចលប់អស់មិនខ្មិចណាប៉លអស់ទៅអឺចឹងមិនមែនរៀបរាប់ពីប្រយោជន៍នៃការរក្សាសិលនឹងតិចទៀតញាតិញោមរស់ទាញរកផលវាឲ្យឃើញមកតើវាល្អប៉ុណ្ណាសម្រាប់ជីវិតរស់នៅឧទាហរណ៍ដូចជាគូស្វាមីភរិយាអីចឹងឲ្យតម្លៃគ្នាផ្ដល់ភាពស្មោះត្រង់ដល់គ្នាអីចឹង វាមានរឿងលោកឯណាទៅផ្លុំឲ្យសុខឧទាហរណ៍ថាឥឡូវញាតិញោមចង់បានសុខពីអាត្មាអីប្តីជាដើរទៅប៉ាត់ណាប៉ាត់ណីសុខមិនចិត្តមិនក្តៅរហូតហ៎មែនទេមើលមើលឧទាហរណ៍តទេតទេគាត់ទៅឯណាមានកូនមួយទៀតចឹងណាឧទាហរណ៍ណាមិនដែរមិនដែរហ្នឹងអាទៅមុនលោក100អង្គមកស្រោចឲ្យបើតិច នឹងហើយខែលងាក៏ក្តៅដែរអាហ្នឹងសំខាន់សំខាន់សម្រាប់អ្នកណាសម្រាប់តែខ្លួនយើងហ្នឹងឯងតាមពិតសិលហ្នឹងគឺប្រកដីខណៈជាមេរៀនមួយជាការវឹកហាត់ឲ្យយើងបានសុខក្នុងក្រុមគ្រួសារយើងតែប៉ុណ្្នឹងឯងអមុសាវាទាវេរមណីការដែលមិនកុហកហ្នឹងដែលយើងធ្លាប់ និយាយពីមុនមកហ្នឹងគណៈខ្លាចទៅអូកុហកបោកប្រាស់គេធ្លាក់នរុអីចេះចេះថាអាហ្នឹងវាមិនដឹងធ្លាក់មែនអត់ទេអាហ្នឹងមិនតន់ងាប់ផងមិនដឹងប៉ុន្តែសំខាន់តែបោកប្រាស់គេញឹកញឹកតែគេតាមតន់មិនអស់ credit ហ្នឹងមែនទេហើយច្បាប់អូស្ត្រាលីច្បាប់អាមេរិកកាំងនេះតកុហកមនុស្សតគេដឹងតកុហកពិបាកឯស្មាទៅមិនដឹងរឿងខ្លះខ្លះទៀតឧទាហរណ៍ដូច រឿងប្តីរឿងប្រពន្ធអីចឹងពេលលែងលះគ្នាអីចឹងនៅស្រុកខ្មែរយើងណាភាកច្រើនប្តីតលែងហ្នឹងមិនដែលសូវចំពោណាមែនទេប្រុសស្រុកខ្មែរភាកច្រើនណាដោយអាម៉ន់ឈ្មោលចឹងតែហើយវាទៅបាត់ដែរនោះ មានដែលមើលកូននឹងពេលលែងគ្នាភាកច្រើនណាឪពុកច្រើនទៅចោលហ្មងទម្លាប់នឹងមិនល្អសោះតែមើល កូនច្រើនតែនៅលើម្ដាយឯងនោះទៅផ្ដេសផ្ដាស់ឯណាណីទៀតហ៎ពិនស្រុកនេះអាត្មាទៅមិនដឹងខ្លះខ្លះចេះសើបមើលលេងគ្នាលេងទៅ ចង់ទៅយកប្រពន្ធណាទៀតមានទៅប៉ុន្តែត្រូវចិញ្ចឹមកូនហ្នឹងត្រូវចិញ្ចឹមកូនហើយចង់យកប្រពន្ធប្រមាណទៀតយកទៅតែមាន កូនត្រូវចិញ្ចឹមកូន កូនកាន់តែច្រើនកកាន់តែធ្ងន់ ហ្នឹងហើយព្រោះស្រុកនេះស្រុក Queen មែនទេហ្នឹងហើយហើយវាត្រូវហើយលោតើអត់ចិញ្ចឹមកូនប្រពន្ធគេប្តឹងរឿងមិនចិញ្ចឹមកូនចេញក្រៅស្រុកឡើងបានហ្មងទៅដល់ពលានយន្តហោះហ្នឹងគេកាក់ទុកហើយមានយោមណាស្រីស្រីណាអត់ដឹងអាប្រាប់រឿងហ្នឹង នឹងតើណាចង់លេងគ្នាហើយ មានកូនអត់ជួយចិញ្ចឹមកូនគាត់ចង់ទៅរយនេះនោះទៅថាទៅទៅទៅយើងដាក់ពាក្យប្តឹងថាគាត់នឹងអត់ចិញ្ចឹមកូនតែពាក្យហ្នឹងពាក្យប្តឹងហ្នឹងចូលទៅដល់ប៉ូលីសហើយឈ្មោះហ្នឹងទៅដល់ណាក៏គេមើលដែរហើយតែមានឈ្មោះថាអត់ចិញ្ចឹមកូននេះអត់ឲ្យចេញក្រៅអូស្ត្រាលីកើតទេចេញលេងរួចតែមកមានលេងវាលេងតែលួចហែលទឹកតាមសមុទ្រទេអាហ្នឹងមិនទៅរួចបើថាទៅតាមយន្តហោះទៅលេងរួចហើយ ហ្នឹងហ្នឹងអូហ៎ហ្នឹងហើយព្រោះតែមានការទទួលខុសត្រូវបានខ្មែរហ៊ាននិយាយនោះហ្នឹងហើយមកដល់នេះត្រង់ភ្លឹងចឹងបានស្មានថានៅស្រុកខ្មែរស្រួលខូចម៉េះមកដល់មកដល់នេះដូចលេងអីខូចចិត្តត្រូវល្មើទិដ្ឋាការទាំងអស់គ្នាមានអីទៅរកខូចណាមកដល់នេះត្រង់ភ្លឹងណាបង ហ្នឹងហើយហ៎ហ្នឹងហើយអញ្ចឹងយើងមើលមើលសិល5ហ្នឹងគឺជាការរៀបចំការរស់នៅ បានសេចក្តីសុខហ្នឹងហើយអឺដូចជារឿងសូរាហ្នឹងអញ្ចឹងយើងកុំឈប់ផឹកស្រាព្រោះតែខ្លាចធ្លាក់នរកនោះមូលហេតុដែលមនុស្ស មិនចាប់ផឹកស្រាមិនបាច់ប្រពុតហាមទេរដ្ឋអូស្ត្រាលីក៏ហាមដែរពេលបើកបរមែនអត់មែនអត់តែផឹកធំក្លិនគេឲ្យ ផ្លុំស្អីនោះហ្នឹងហើយទៅសវឹងណាដកពងដក license អីចឹងចិត្តទិសដៅនៃការរក្សានៅសុរាមេរយៈមជ្ឈបមាតដ្ឋានានឹងដើម្បីអី គូរបស់វាគឺសតិសម្បជញ្ញៈកាលណាដាក់ច្រើនវាមិនភ្លេចភ្លាំងមែនទេហ្នឹងហើយស្រែអត់មានទោសទេណាញាតិញោមកុំយល់ថាស្រែនឹងបាប ស្រែនឹងមានបាបអីវាហើយស្រែវាអត់ចេះស្វឹងណា ស្រែចេះស្វឹងដែរស្វឹងតែមនុស្សតាហ្នឹងហើយអញ្ចឹងដែលថាតอมសូរានឹង មិនមែនតួស្រានឹងបាបទេ មែនទេអញ្ចឹងបានអ្នកខ្លះសម្រាប់គុណធម៌ពេលស្រានៅក្នុងពោះព្រោះស្រាអត់បាបទេ ស្រាអត់មាន ជាតួបាបទេញាតិញោមប៉ុន្តែស្រានឹងវាគ្រាន់តែជាហេតុជាទីតាំងនៃសេចក្តីប្រមាទកាលណាដាក់ច្រើនទៅនិយាយត្រូវហ៎ មានស្មារតីល្អហ៎បើកបរត្រង់ផ្លូវហ៎អញ្ចឹងអ្នកស្វឹងមិនមែនស្រាទេគឺអ្នកផឹកតា ស្រាមាន បាបអាត្មានិយាយរឿងមួយ ដែលថាស្រាអត់មានបាបអីទេស្រាណាអត់មានជាតួបាបអីទេអញ្ចឹងមិនពេលខ្លះគេយកស្រាទៅធ្វើថ្នាំនេះនោះវាត្រូវថ្នាំទៀតណាសម្លាញ់របស់លោកយាយវិសាខា សម្លាញ់របស់យាយវិសាខាហ្នឹងសិតតែប្រពន្ធគេហើយប្តីប្តីឃើញប្រពន្ធហ្នឹងចូលចិត្តផឹកស្រា ហាមមិនស្ដាប់ យើងឥឡូវច្រើនតែប្តីផឹកណាហើយសម័យនោះសម័យលោកយាយវិសាខាប្រពន្ធផឹកអញ្ចឹងគេយកប្រពន្ធទៅឲ្យនៅជាមួយលោកយាយវិសាខាដើម្បីក្រែងលោលោកយាយវិសាខាជួយទូនមានឲ្យវាឆ្លងរឿងល្អមកខ្លះ ហើយដល់ពេលនៅផ្ទះអញ្ចឹងផឹកវាអត់កើតដល់អញ្ចឹងសុំលោកយាយវិសាខាទៅដើរលេងសួនដល់ដើរលេងសួនគេលាប់ដាក់ស្រាមកកំប៉ុកមកកំប៉ុកក្នុងថងគេនោះណាដល់ដើរលេងទៅបែកពីលោកយាយវិសាខាទៅលាប់ផឹកទៅសវឹងទៅបែកកែគាត់ឈប់នាំទៅសុំតាណាក៏លេងទៅយូរយូរគេថាសុំទៅវត្តសុំទៅស្ដាប់ធัวដល់បានសុំទៅស្ដាប់ធัว គេដាក់ស្រាមកកំប៉ុកកំប៉ុកគេយកផ្កាទៅថ្វាយព្រះហ្នឹងបើគេលបដាក់អាដបស្រានៅក្នុងបាច់ផ្កាហ្នឹងណានិយាយភាសាខាឡៃទៅស្ដាប់ធូរគេនៅក្រោយទៅគេលបផឹកផឹកដំបងចេះលាក់ដល់ផឹកយូរយូរវាស្វឹងលែងលាក់ទៅឡើងរំមុខព្រះហ្នឹងហើយញញោមមានត្រូវឡើងរំអីមុខខ្លួនឯងចប់ហើយ បានពេលហ្នឹងព្រះអង្គសម្ដែងដាស់តឿនស្មារតីទាំងអស់គ្នាពេលរំភ្លេចខ្លួនព្រះអង្គហៅមកដល់ព្រះអង្គទូនមានទៅ ភ្ញាក់ខ្លួនពេលហ្នឹងទៅស្រាមានតន់អស់ពីពោះណាប៉ុន្តែស្មារតីវាកើតឡើងវិញណាស្មារតីកើតឡើងវិញស្ដាប់ធัวយល់ទៅសម្រាប់ធัวពេលហ្នឹងឥឡូវសួរថាបើស្រានឹងជាតួបាបស្រានៅពេញខ្លួននឹងវាមិនបាបងាប់ទេវាមិនបាបងាប់ទេ អញ្ចឹងបានអ្នកទេសនាខ្លះថាអ្នកអាស្រានឹងទោសធំជាងសម្រាប់គេទៀតនិយាយវាមិនត្រូវអាទោសធំព្រះអង្គរៀងដាក់ខាងដើមហើយអានឹងជីវិតជីវិតគេណាកណ្ដាសវឹងប៉ិនគ្រាន់ថា កាលណា យើងដាក់ស្រាលើសចំនួន វាទៅជាវងវែងវាទៅជាលែងដឹងអី ធ្វើអីលែងដឹងខុសដឹងត្រូវអានឹងវានាំឲ្យគ្រោះថ្នាក់ច្រើនតែប៉ុណ្្នឹងឯងប៉ុន្តែតួផឹកស្រានឹងឲ្យជាឲ្យជាទោសធ្លាក់នរក ដោយសារតែជាតិស្រាហ្នឹងមិនមែនទេប៉ុន្តែដល់តែស្រាហ្នឹងវាចូលទៅកើតសេចក្តីប្រមាថជេរបចោគេទៅទៅស្លាប់គេទៅអាហ្នឹងបានជាថាស្រាហ្នឹង គឺជាហេតុជាទីតាំងនៃសេចក្តីប្រប្រមាថអញ្ចឹងប្រយោជន៍របស់វាគ្មានអីគឺដើម្បីរក្សាសតិស្មារតីប៉ុណ្ណឹងតាមិនផឹកស្រាហ្នឹងគឺដើម្បីរក្សាសតិស្មារតីតែប៉ុណ្្នឹងដែរប៉ុណ្្នឹងឯង ណាអញ្ចឹងដូច បានអាត្មាថាអញ្ចឹងសេចក្តីស្លាប់ព្រះអង្គថាអនិមិត្តមានន័យថាវាមិនអោយតម្រុយមុនទេយើងនៅមានសុខភាពល្អអាត្មាម្ដងទៀតថាយើងនៅមានសុខភាពល្អទេដែលយើងចេះព្រួយថាចិត្តស្លាប់ទៅវាពិបាកមិនមិនមិនមិនណាដល់ពេលហ្នឹងវាអត់អីទេឥឡូវអាត្មា លើកមនុស្សពីរនាក់ស្រឡាញ់គ្នាស្រឡាញ់គ្នាខ្លាំងចេះព្រួយ ខ្លាចបែកគ្នា ប៉ុន្តែឆ្អែតឆ្អន់មួយគ្នាទៅបានដឹងអារម្មណ៍ពីរអ្នកហ្នឹងក៏អត់ខ្លាចឲ្យរឿងបែកគ្នាទេគាត់ធុញអារឿងនៅមួយគ្នាវិញមែនអត់យល់ទេយល់ប៉ុន្តែពេលដែលត្រូវការ គ្នា ខ្លាំងណាដំបងបាត់មុខគ្នាមិនបានទេ ហើយខ្លាចណាមកបំបែកអីវ៉ាន់នោះមិនបានទេហើយភ័យប៉ុន្តែពេលគាត់មានអារម្មណ៍ធុញគ្នាបែមើលទៅក្រោយវិញខុសគ្នាដាច់ហ្មង យល់ទេដូចគ្នាចឹងជីវិតនេះវាសំខាន់សម្រាប់យើង នៅពេលដែលយើងស្រឡាញ់វាខ្លាំងនៅពេលដែលវាឈឺវារ៉ាំរៃច្រើនមែនទែននឹងអាទុកលំបាកហ្នឹងវាទលប់អាសេចក្តីស្រឡាញ់ហ្នឹងហើយអាស្រឡាញ់ជីវិតតែចង់រួមលែងចង់ហើយយល់ទេកុំភ័យពេកនៅពេលហ្នឹងញាតិញោមមានតែចង់ស្លាប់ទៀតហ្នឹងហ្នឹងហើយ ហ្នឹងអាហ្នឹងទោះបីយើងមិនរៀនក៏វាកើតតែធម្មតារបស់វាអញ្ចឹងហើយមេរៀនដែលស្រួលបំផុតហ្នឹងគឺចាត់ទុករឿងទាំងឡាយជារឿងធម្មតាស្រួលមេរៀនហ្នឹងខ្លីអត់ទេដូចថ្មិញថ្គៀមថ្មិញយើងអញ្ចឹងយើងស្រឡាញ់យើង ថែយើងអីប៉ុន្តែពេលវាឈឺខ្លាំងណាទៅងវល់ពេកដោយដកចោលមែនអត់ណែគេយូរខឹងណែប៉ុន្តែបើវាអត់ឈឺប្រាប់ពីណាមកដាល់បាក់ អូប្រដឹងហើយណានៃឥឡូវវាហើយហើយដល់អាពេលវាឈឺបាក់ខ្លួនឯងបាក់ដូចគ្នាឬក៏ឲ្យគេដកចេញក៏វាបាត់ដូចគ្នាអាគេដាល់មួយដៃបាក់ក៏វាបាត់ដូចគ្នាប៉ុន្តែវិធីសាស្ត្រដែលយើងគិតនឹងវាខុសគ្នាអាមិនបានគេដាក់មួយដៃផាំងមកយើងទៅប្តឹង ថាមករឿងឈឺក៏វាឈឺហើយ អាគេដកក៏ឈឺដែរឈឺដូចគ្នាតា គេដាក់មួយដៃហើយនឹងគេដកចេញនឹងឈឺដូចគ្នាប៉ុន្តែវាមកពីលោភៈនៅជាប់ជាពាក់មួយវានឹងបានវាកើតបដិខៈទុបដឹងអ្នកវ័យមួយដៃនោះប៉ុន្តែដល់ពេលនេះអាវាឈឺខ្លួនឯងយើងទ្រាំអត់បានអាលោភៈនឹងវាបាត់អាលោភៈនឹងស្រឡាញ់ថ្មីហ្នឹងវាបាត់អញ្ចឹងពេទ្យនឹងដកចោលឲ្យលុយពេទ្យទៀតតែបើវាអត់ឈឺស្រាប់គេមកចាប់ដក តាមពិតក្មេងនឹងបាត់ដូចគ្នាប៉ុន្តែកាលវិធីបាត់វាខុសគ្នាបន្តិចនេះកាលឧទាហរណ៍តិចទៅវិញឲ្យណាមកដាល់ក៏ដាល់ទៅមិនមែនទេណាកាលឧទាហរណ៍ឲ្យយល់ថាវានៅលើយើងគិតទេហ្នឹងឯងពេលខ្លះបានពិចារណាឥឡូវជាបទពិសោធន៍របស់ញោមកាលានបុកណា មានបែបយ៉ាងណាស្អីភីងទៅ អញ្ចឹងខ្លួនឯងដឹងហើយបាទមិនឆ្ងល់ទេអាត្មាក៏មិនដឹងដែរអាត្មាក៏មិនដឹងដែរ no one know ហ្នឹងហើយប៉ិនវាស្អីស្អីទៅទោះបីវាកើតជាស្អីស្អីទៅកុំខ្វល់ថាខ្លួនអញកើតជាអីទៀតអាខ្វល់ខ្លួនអញកើតជាអីទៀតហ្នឹងអានឹងទិដ្ឋិហៅថាសាសតតិដ្ឋិយល់ទេអានឹងខ្វល់រឿងខ្លួនអញកើតជាអីហ្នឹងណាហ្នឹងមិនមែនរឿងល្អទេកើតជាអីជានឹងសិនទៅឧទាហរណ៍ថាឥឡូវយើងកើតជាចលែនទៅហើយយើងមិនមិនព្រម មិនកើតឧទាហរណ៍ព្រឹបទៅកើតជាចលែនឥឡូវយើងមិនព្រមមិនកើតអញ្ចឹងចលែនត្រូវរកចំណីរកអីមករកដីអីអញធ្លាប់កាលមុនសា hamburger កាលនោះមនុស្សអញ្ចឹងវាមានប្រយោជន៍អីបានអន់ចិត្តនោះឧទាហរណ៍ទេណាហ្នឹងព្រឹបទៅទៅកើតជាកងគ្រូវាត្រូវស្រឡាញ់ជីវិតជាកងគ្រូនឹងទៅ ថែរក្សាទៅកុំព្រួយពេកស្អីជានឹងទៅ ប៉ិនប៉ិនមិនមែនថាកុំខ្វល់ស្អីក៏ដោយកុំឲ្យមានញីឈ្មោលដូចគេនិយាយនោះណាអាហ្នឹងមិនខ្វល់អាហ្នឹងប្រមាថអាហ្នឹងជាសេចក្តីប្រមាថប៉ុន្តែដែលយើងយល់ថាជាស្អីក៏បាន គឺស្រេចទៅលើកម្មចឹងនិយាយចឹងណាពូជវាមិនខ្មិចវាផលិតជាស្អីព្រមទៅអាហ្នឹងវាជាសេចក្តីសុខមួយយ៉ាងណា អាហ្នឹងគឺគេអឺហ្នឹងឯងគាត់នៅលើកឧទាហរណ៍អញ្ចឹងរឿងហ្នឹងថ្មនិយាយញាតិញោមធ្លាប់ស្ដាប់អត់រឿងហ្នឹងរឿងស្ដេចអាសកៈនិយាយរឿងហ្នឹងមួយគីឡូអឺស្ដេចហ្នឹងស្រឡាញ់មហេសីហ្នឹងខ្លាំងណាស់នៅពេលមហេសីហ្នឹងសគត់ធ្វើអាបន្ទប់ប្រេងលងដងធ្វើពីស្អីខ្លះដើម្បីរក្សាសាកសពហ្នឹងកុំឲ្យវាលួយ សាឡើង7ថ្ងៃស្ដេចអត់អត់សោយអីទេហើយពពោធិសត្វកាលនោះលោកបួសជាតបោះប៉ុន្តែអាចចម្រើនឈានទៅមើលការបដិសន្ធិរបស់សត្វដឹងនាងនឹង ទៅកើតជាកំពងអាចគោប្រពន្ធស្ដេចឈ្មោះស្អីស្អីហ្នឹងឧបរីចេះមិនដឹងទេភ្លេចហ្នឹងឧបរីហើយដល់7ថ្ងៃកើតមកគេពេញកមុំហ៎7ថ្ងៃហើយ ហើយដល់ចឹងគឺគេមានសង្សារគេមានប្តីគេមួយទៅស្ដេចអឺពពោធិសត្វនឹងជួបអាមាត្យរបស់ស្ដេចនឹងព្រោះអាមាត្យនឹងដើររកគ្រូពេទ្យមកព្យាបាលស្ដេចនឹងព្រោះស្ដេចនឹងអត់សោយអីសោះតាំងពីមហេសីសុគតនោះចង់រកអ្នកដោះវិបត្តិនោះបានពោធិសត្វថា បើស្ដេចណែឯងចង់ដឹងថាមហេសីនឹងបដិសន្ធិនៅណាយើងដឹងទៅប្រាប់ចឹងទៅស្ដេចនឹងក្រោកក្រេះមកហ្មងចង់ដឹងថាមហេសីបកើតនៅណាណាណា7ថ្ងៃអត់បាយនៅមានកម្លាំងទៀតចង់ដឹងថាមហេសីកើតនៅណាណាដល់ពេលមកដល់ទៅសាកសួរសពគ្រប់ទៅ បើបរិជាចង់ដឹងចាំទូបង្គំហៅឲ្យមក បានហៅហៅមកហៅពីអាចគោនោះលពើងលពើងចេញមកទៅមកចេញមកមួយមកមួយហើយចេញមកមួយទៀតមកពីរបានប្រាប់ថានេះនេះនាងឧបរីនេះនេះប្តីគេហើយបានលោកវាបជោរិទ្ធណានឹងហៅអឺឧបរីឆ្លើយមកចាចេញមក ហើយនាងមានដឹងថាស្ដេចអសកៈជាស្វាមីរបស់នាងនឹងកើតទុកដោយសារនាងអស់មួយសប្តាហ៍ទេ នាងមាន ដឹងថាព្រះអង្គកើតទុកខ្លាំងទេហើយនាងមាននៅស្រឡាញ់ព្រះអង្គវិញទេបាទគេថាទៅស្រឡាញ់អីស្ដេចអសកៈនឹងស្រីមកកណោ តាមពិតស្ដេចនឹងស្រឡាញ់នាងនឹងមែនប៉ុន្តែស្ដេចនឹងនាងនឹងការនៅជាមហេសីនឹងអត់សប្បាយចិត្តមួយស្ដេចនឹងទេព្រោះស្ដេចនឹងមានស្នំច្រើនតែស្នំមួយនឹងវាឯកវាវានឹងជាមហេសីថាខ្ញុំគ្មានទៅនឹកសំណោះអាឡោះស្ដេចអសកៈនឹងប្រពន្ធក្បាលចៃទេតាមដែលចិត្តខឹងនឹងខ្ញុំចង់តតអាកយកឈាម ស្ដេចអសកៈនឹងមកលៀងជើងប្តីខ្ញុំហ្នឹង ប្តីគេនោះហើយស្ដេចនឹងលើតែប៉ុណ្ណឹងតោះអាម៉ាតឲ្យទៅវិញទៅរើ ខ្មោចមាននឹងចោលចឹងមិនថាតកាលណាផ្លាស់ជាតិកំណើតហើយកើតជាអីស្រឡាញ់ខ្លួនឯងជានឹងហើយណាទោះបីកាលមុនដូចញោមអញ្ចឹងពីពីជាតិមុនស្អីឧទាហរណ៍ថាពីជាតិមុនជាម្ចាស់ស្ត្រីបោះស្អី ទៅម្ចាស់ស្ត្រីរបស់ អង់គ្លេសអីចឹងណាឬក៏ម្ចាស់ស្ត្រីរបស់ខ្មែរយើងអីចឹងទៅឲ្យភ្នោនៅកដាលភ្នំគឺមានទៅសំណោះអីនឹងនៅសៀមរាបមានតាណាមិនមកនៅជាមួយជីវិតថ្មីនេះមិនចឹងចឹងណាគុំខ្វល់ពេកធ្វើតែល្អទៅហើយថ្ងៃក្រោយវាបានមកប៉ុណ្ណាប៉ុណ្ណឹងហើយដូចយើងកើតជាមនុស្សទាំងអស់គ្នាអាត្មាកើតជារូបអាត្មាអាត្មាស្រឡាញ់ក្នុង នាមជារូបរបស់អាត្មា ញោមកើតជាខ្លួនរបស់ញាតិញោមញាតិញោមថែរក្សាខ្លួនរបស់ញាតិញោមអញ្ចឹងមានចាំបាច់ដល់មុខដូចអាឬក៏មុខដូចណាគេនោះណាមែនអត់ហ្នឹងគឺថាការមានរកស៊ីគឺអត់ឡើងសោះហើយដល់ពេលចឹងទៅអឺអឺចាប់តែខ្លាចឆុងនេះឆុងនោះអីចឹងណាហើយសំណួរសួរថាវាយ៉ាងម៉េចដែរអញ្ចឹងឈ្មោះអីលីនដា អឺលីណាសួរថាខៃលោកគេអត់លើនោះនេះសួរថាធ្លាប់ទៅ ស្រុកខ្មែរហ្នឹងជួបឃើញមានជំនឿច្រើនដូចឆុងឆ្នាំឆុងអីទៅបុនសពអីចឹងណារឿងឆុងឆុងហ្នឹងឆុងឆុងហ្នឹងជំនឿបែបចិនណាវាឆុងវាខ្មែរយើងហៅថាចាវណាអញ្ចឹងហ៎ វាវាឆុងហ្នឹងវាវាវាដូចថាវាវាប៉ះគ្នា ទៅវាមានមួយអន់មួយដាក់មួយឡើងហ្នឹងអឺមវានៅតែជាជំនឿរបស់មនុស្សប៉ុន្តែវាមានឥទ្ធិពលរបស់វាដែរជំនឿហ្នឹងតាមពិតវាមកពីអាជំនឿរបស់យើង យើងធ្វើឲ្យខ្លួនយើងខ្លាំងឬខ្សោយ power of mind របស់យើងណាចឹងអា belief វាមាន2គេហៅថាអឺ limited belief និង un uh, empowering belief limited belief គឺយើងយើងជឿអាកម្រិតមួយដែលធ្វើឲ្យខ្លួនយើង down ធ្វើឲ្យខ្លួនយើងនឹង we we weaken ourselves ធ្វើឲ្យខ្លួនយើងនឹង ខ្សោយដោយខ្លួនឯងដោយសារជំនឿថាអូឆ្នាំនេះអត់ល្អទេអីអញ្ចឹងយើងធ្វើឲ្យកម្លាំងចិត្តយើងហ្នឹងវាវាខ្សោយដែរបាទ empowering belief សំបីតាអាក្នុងសង្គមបែបហ្នឹងគេជឿថាមិនក៏ដោយប៉ុន្តែយើងវាមានអា confidence របស់ខ្លួនយើងយើង try to fight to over នឹង overcome ដូចដូចអាត្មាអាត្មាដើរប្រឆាំងជាមួយគេទោះទីឲ្យអាត្មារហូត ប៉ុន្តែបើសិនជាយើងបណ្ដោយវាត្រូវដូចគេថាមែនវាអាចត្រូវដូចគេថាដោយកាលអាយុ18អឺអាមាត្រូវប្រឡងប្រឡង diploma ឯកាលហ្នឹងហើយគ្រូមួយមើលដៃអាមាគាត់ថាឆ្នាំនេះប្រឹងមិនក៏មិនជាប់ដែរកាលមុនខ្ជិលរៀនដល់គ្រូថាអញ្ចឹងប្រឹងដល់ទៅប្រឹងប្រឡងទៅជាប់គាត់ថាដល់អាយុ19បានប្រឡងជាប់គាត់អាត្មាប្រឹងអអាត្មាទៅ ពោធិ៍សាត់ញោមម្នាក់ហ្នឹងគាត់មិនមែនធម្មតាគាត់សិតតាអីថាប្រអិនចូលណាណាអីថាអាត្មាហ្នឹងកូនរបស់គាត់ទី2ជាតិមុនអីចឹងហ៎គេថាទៅហើយអាត្មាជាញឹមញឹមញឹមញឹមបែបគាត់នៅឡើយទេថ្ងៃហ្នឹងគាត់សរសេររៀបរាប់ពីស្អីស្អីហ្នឹងពី3กระดาษវាយវាយណាប្រាប់ពីទឹកចិត្តគាត់ថាគាត់ជាម្ដាយជាតិមុនអីអី អាត្មាជាញឹមញឹមបើចង់រាប់អាធ្វើកូនមិនថាម្ដាយជាតិនឹងត្មងចាំបាច់លើកជាតិមុនមកនិយាយទៅអីហើយដល់ពេលអឺចឹងទៅអាត្មានៅស្ងៀមគាត់ថាអឺដូចថាកម្មពីប្រេងអីហ្នឹងឲ្យមកជួបម្ដាយពីជាតិមុនហ្នឹង តាមមួយឆ្នាំហ្នឹងទេហើយអាត្មាហ្នឹងអត់មាននិស័យនៅខេត្តពោធិ៍សាត់ទេហើយ នៅពេលហ្នឹងអាត្មាកំពុងតែសម្រេចចិត្តថាអាត្មាត្រូវត្រឡប់ទៅវិញហើយបែបពាក្យអាត្មាហ្នឹងបែបណាឮដល់គាត់ក៏មិនដឹងទេណាអាត្មារៀបនឹងត្រឡប់ទៅវិញហើយហើយលាលោកតាអីឲ្យហើយហើយលោកស្រាប់តែគាត់ទៅបញ្ចូលគាត់ថាអាត្មាហ្នឹងមិនអាចនៅនឹងទេប៉ុន្តែមកពីមានអ្នកជំនាញអាត្មាដឹងថាអាត្មាត្រូវត្រឡប់ទៅវិញហើយដល់ពេលគាត់ថាមិនអាចមាននិស័យនៅខេត្តពោធិ៍សាត់អញ្ចឹងអាត្មាជំនះទៀតហើយជំនះ វាជ្រុលមាត់សុំលាលោកតាឈប់នៅវត្តហ្នឹងហើយមកនៅបរិញ្ញានៅនោះណាប៉ុន្តែវត្តមួយទៀតនៅវត្តកៅសវណ្ណហ្នឹងត្រូវការគ្រូបល័យអាត្មាទៅនៅវត្តកៅសវណ្ណប៉ុន្តែធ្វើម៉េចឲ្យនៅក្នុងដៃពោធិ៍សាត់ដដែលអាត្មាប្រឆាំងរហូតអឺដល់ពេលនៅបានប្រហែលខែវត្តហ្នឹងឆ្លោះគ្នារឿងសក្រាចរឿងដដើមសក្រាចគ្នាណាហើយឆ្លោះគ្នាចែកគ្នាមិនដាច់សិស្សសិស្សហ្នឹង ចង់ឲ្យអាត្មាធ្វើជាស្ដីទីសិនហើយឲ្យលោកមួយអង្គឈ្មោះសុគន្ធនឹងទៅរៀនរៀនចប់មកវិញបកគលឲ្យលោកវិញហើយលោកស្នើសុំអញ្ចឹងគណៈកម្មការស្នើសុំអញ្ចឹងអាត្មាគិតថាប្រហែលជាព្រមហើយហើយគាត់ថាអីណាបៃតារាជនោះអីណាស្ដែលលឺពាក្យបៃតារាជហ្នឹងហើយថាអាត្មានឹងវាជាអីណាពូជពងបៃតារាជគេដល់ពេលវេលាដែលបុតរបស់យើងឡើង តំណែងហើយអីអីណា ខែវិសាហ្នឹងអីឯងទុំព្រមថា ធ្វើ ធ្វើស្ដីទីឲ្យគេសិនគ្រាន់តែលើប៉ុណ្ណឹងមកឈប់ធ្វើទៀតឈប់ធ្វើទៀតកុំឲ្យដូចថាអាត្មាធ្វើឲ្យខុសអាត្មាថាវាសនារបស់អាត្មាអាត្មាត្រូវកំណត់ដោយខ្លួនឯងមកអត់ឲ្យអ្នកណាមកកំណត់វាសនាឲ្យអាត្មាបើកំណត់ឲ្យល្អមែនស្អីបើកំណត់កន្លែងខ្លះ ហ្នឹងហើយអឺនិយាយរួមទៅអឺវាកើតពីជំនឿឥឡូវយើងយើងយើងប្រៀបធៀបនឹងជនជាតិអូស្ត្រាលីឬក៏ជនជាតិអាមេរិកាំងឬក៏អ្នកគេ business ធំធំហ្នឹងហើយបាទបាទបាទបាទសាធុហ្នឹងហើយ ជំនឿបែបហ្នឹងมันកើតនៅនឹងស្រុកដែលគេទំនើបទេឬក៏អ្នកគេរស់ស៊ីធំធំគេអ្នកវិទ្យាសាស្ត្រធំធំគេអត់មានជំនឿអញ្ចឹងអញ្ចឹងទេតែជីវិតគេកាន់តែខ្ពស់ឡើងខ្ពស់ឡើងហើយជំនឿងប់ងប់នឹងកាន់តែច្រើនច្រើននៅកន្លែងតំបន់មានការកុហកគ្នាទៅវិញទៅមកច្រើន ប៉ុន្តែអាត្មាមិនមែនចង់បានន័យថារាល់ការទូទេទាំងអស់សុទ្ធតែខុសណាពីព្រោះវាមានក្បួនវាមានអីសំបីវិជាព្រាមក៏ទេត្រូវដែរឧទាហរណ៍ដូចព្រះ សម្មាសម្ពុទ្ធកាលនៅជាកុហកមិនព្រាម8អ្នកមកទេឲ្យព្រះអង្គព្រាមព្រាមផ្សេងផ្សេងលើកម្រាមដៃ2ព្រាមអញ្ញាកញ្ញាលើកម្រាមដៃ1ថាព្រះអង្គនឹងទៅបួស ខ្មែរមិនបដិសេធថាការទស្សទាយសុទ្ធតែខុសទេប៉ុន្តែវាអាស្រ័យទៅលើគុណធម៌អ្នកអ្នកទាយនោះទៀតហ្នឹងហើយប៉ុន្តែគាត់ថាឥឡូវនេះវាមានក្បួនច្រើន ខ្លះមានវិជានឹងមាន មានអតីតគេហៅថាមានសិលធម៌មានគុណធម៌ក្នុងខ្លួនណាខ្លះទៀត យកវិជាបែបហ្នឹងទៅកុហកគេក៏មានដែរដើម្បីជា business ក៏មានដែរដូចមិត្តភក្តិអាត្មាមួយអត់ជឿទេស្រោចទឹកស្រោចអីពីមុនបដៅអាត្មាកុំអោយទៅធ្វើអញ្ចឹងដល់ពេលគាត់ចិត្តសឹកគាត់ធ្វើអីអាត្មាទៅសួរអីចុះលបងឯងពីមុនអ្នកបដៅកណាថាកុំអោយទៅស្រោចទឹកស្រោចតាំងអីអញ្ចឹងហើយមិនក៏ធ្វើខ្លួនឯង អាត្មាសួរទៀតថាបងឯងជឿដែរធ្វើចឹងជឿដែរខ្លួនឯងជឿដែរតែកណាននៅតែអត់ជឿអញ្ចឹងលោកថាលោកអត់ជឿផងនិយាយនិយាយទៅអ្នកជឿឯងបានអាត្មាសួរថាឯងជឿមិនបានធ្វើបានលោកយើងនិយាយត្រង់ទៀតលោកថាជឿវាចិត្តសឹកហើយហើយបំធ្វើជើបានលុយណាកណាមានទៅ បកែទេសឲ្យដូចព្រះអង្គឯងលោកថាអញ្ចឹងលោកថាអញ្ចឹងមកឈប់និយាយអឺអញ្ចឹងហើយប៉ិនអាត្មាថាអាត្មា មិន ទៅលុបបំបត្តិអ្នកធ្វើទេអាត្មាបញ្យល់តែមនុស្សយើងឲ្យយល់ត្រូវឯងរឿងគួរជឿក៏ជឿរឿងមិនគួរជឿកុំជឿដូចឆ្នាំអីនេះបើនិយាយពីឆុងពីឆាំងអីហ្នឹងវាអត់ត្រូវទេដោយសារអីឆ្នាំវាវាអត់ វាអត់ energy ទេវាអត់មាន movement វាអត់មាន vibration អញ្ចឹងអារបស់ដែលបង្កើតជាសុខជាទុក្ខអីបាន វាទល់តែមាន ចលនាទើបមានចលនាបានវាបង្កើតទៅជាសុខទុក្ខបានឧទាហរណ៍នៃមេរោគមេរោគវាមានចលនាចូលមកខ្លួនយើងធ្វើឲ្យខ្លួនយើងឈឺឃើញទេវីតាមីនឬក៏ជាតិអាហារអីវាចូលមកវាសិតតែមានអា power របស់វា អញ្ចឹងវាវាវាប្រតិកម្មទៅវាបង្កើតទៅជា energy វាទៅជាស្អីស្អីអាចបង្កើតជាសុខជាទុក្ខបានទល់តែរបស់ហ្នឹងនៅក្នុងក្របខ័ណ្ឌមួយដែលវាមានបច្ច័យប្រតិកម្មស្អីក៏ដោយអត់ធ្វើទល់តែមានលក្ខណៈប្រតិកម្មធាតហើយដល់ពេលវេលាអត់សោះពេលវេលាគ្រាន់តែគេហៅតែថ្ងៃច័ន្ទគាពុទ្ធបហោះឥឡូវយើងកើតថ្ងៃអីខ្ញុំកើតថ្ងៃអីថ្ងៃសៅរ៍ហ៎ ថ្ងៃសៅរ៍កាល50ឆ្នាំមុនមុខម៉េចមុខម៉េចកាល50ឆ្នាំមុនអាថ្ងៃសៅរ៍ថ្ងៃសៅរ៍50ឆ្នាំមុនមុខម៉េចអត់ទេចង់អេគាត់ចង់សួរតាឥឡូវបញ្ជនប៉ុន្មាន68កាល50ឆ្នាំមុន18មែនទេថ្ងៃសៅរ៍កាលនោះណា18 មុខមិនកាលនោះហ្នឹងអាឥឡូវនេះមិនថ្ងៃទេថ្ងៃសៅរ៍ទេណាសៅរ៍នៅតែសៅរ៍ប៉ិនអ្នកកើតថ្ងៃសៅរ៍ខុសពីមុន ព្រោះរបស់នេះ មានការប្រែប្រួលព្រោះរបស់កើតពីបច្ច័យកើតពីអាហារកើតពីចិត្តកើតពីអតកើតពីស្អីស្អីរូបរាងកាយយើងហ្នឹងណារបស់ ដែលវាកើតពីធាតុអញ្ចឹងវាប្រែប្រួល ប្រែប្រួលវានាំមកនៅសុខនៅទុក្ខដល់តែរបស់វាអត់ចេះអត់មានកើតពីបច្ច័យដូចថ្ងៃខែវាងាប់កាលាវាដដែល ដល់ដដែលវាអត់ទេ វាអត់មានបកគ្រោះថ្នាក់អីទេឧទាហរណ៍ដូចសុញ្ញាកាសសុញ្ញាកាសតទេទូបីទូបីផែនដីឆេះក៏អាកាសនឹងអត់ឆេះដែរអុកស៊ីហ្សែនឆេះអាខ្យល់បែបអុកស៊ីហ្សែនឆេះប៉ុន្តែអាសុញ្ញាកាសអាតទេចាស់ហ្មងណា គ្មានអីកំតិចវាបានទេក៏มันអាច បង្កើតជាសុខជាទុក្ខឲ្យស្អីបានដែរអាកាសសុទ្ធសញ្ញាកាសអតតេអតតេចាស់យើងមានសារាងហើយយើង យើងយើងរុញសារាងឲ្យដល់អញ្ចឹងទៅយើងខ្ទប់មកខាងយើងដកមកវិញនៅក្នុងនឹងយើងឃើញតតេខ្យល់ក៏អត់មានដែរមែនទេអាចអាចដឹងអាហ្នឹងឯងក្នុងនឹងវាតតេចេះអាតតេចេះនឹងអត់ចេះវិនិច្ឆ័យទេ អាតតេចេះណាថ្ងៃខែតតេចេះដូចគ្នា កាល ពីមុន5000ឆ្នាំមុនណាអត់តន់មាន calendar ច្បាស់លាស់ទេ calendar ដែលបូកឆ្នាំត្រូវមួយឆ្នាំមានប្រហែលប្រហែលហ្នឹងដូចដូចដូច Egypt ឯនេះរកឃើញហ្នឹងហើយមុននឹងទៀតមនុស្សគ្រាន់តែ សម្គាល់កាលបៈសុកបៈអីអណូចខ្នើតអីខ្លះខ្លះ ចំណាំអត់ត្រូវហើយអញ្ចឹងហើយបានជាមនុស្សដាំដុះអីអត់តន់បានទៀងទាត់ដោយសារអត់ស្គាល់ភាសាស្គាល់ប្រាំងអីច្បាស់ទេធ្វើតាំងពីសម័យដើមមិននឹងចេះដកស្ទូងដាំដំណាំអីផងដើររស់នៅដូចសត្វព្រៃអញ្ចឹងណាដោយសារអីមនុស្សអត់តន់ស្គាល់ប្រាំងស្គាល់រដូវអីខែនេះខែនោះអីបង្កើតយកមកប្រើកើតទេរាប់ម៉ឺនឆ្នាំមុនមនុស្សអត់តន់ចេះហៅចន្ទគាពុទ្ធបរិហោះមួយសាញ់ វកលកាចកជូតឆ្លូវអីហ្នឹងរាប់ម៉ឺនឆ្នាំអត់មានទេអាហ្នឹងចិនអ្នករកឃើញណាមិនខ្មែរយើងក៏ប្រើហ្នឹងដែរតែអធិជារបស់ខ្មែរដែរប៉ុន្តែដំបូងចិនអ្នករកឃើញណាវកលកាចកលឆ្នាំ12ហ្នឹងចាំមុននឹងទៀតអត់មានអាហ្នឹងរឿងអាឆុងនៅណាលើយើងរកកន្លែងឆុងនៅណាវាអត់មានទេឆុងឧទាហរណ៍ថាឥឡូវហ្នឹងយើងជួបគេជេរគេដល់គេដាក់មួយដៃមកអាហ្នឹងឆុង តែបើយើងនៅសៀមកំជេគេវាអត់មានម្ដាយមកទេ តែវាមិនមែនថាម៉ោងម៉ោងមុនវាឆុងឲ្យម៉ោងក្រោយទទួលផលក៏មិនមែនដែរអំពើទេដែលវាផលិតផលឲ្យត្រូវម្ដាយនោះមែនទេពេលវេលាអត់អាចឲ្យយើងទៅជាយ៉ាងណាបានទេប៉ុន្តែយើងត្រូវការពេលវេលាដើម្បីសម្រេចការងារឧទាហរណ៍យើងរៀនបើយើង មួយជីវិតហ្នឹងយើងអត់តែរៀនភាសាអាហ្វ្រិកឥឡូវមានចេះភាសាអាហ្វ្រិកមួយម៉ាត់ទេអត់ទេវាចុះអាហ្វ្រិកវាកើតនៅស្រុកអាហ្វ្រិកមិនកើតមកមិនចេះភាសាអាហ្វ្រិកទៅអាយុ4 10ឆ្នាំយើងឡើងអាយុច្រើនហ្នឹងមិនចេះថាមិនមែនពេលវេលាឲ្យយើងចេះទេទើបតែយើងរៀនតើយើងធ្វើសកម្មភាពបានវាបានលទ្ធផលនឹងចឹង ដូចមនុស្សទៅជាអ្នកប្រាជ្ញមួយចឹងមិនមែនវាស់អាយុមានណាទៅវាស់អាយុធ្វើអ្នកប្រាជ្ញទេមែនទេវាស់អាយុធ្វើអ្នកប្រាជ្ញឬក៏វាស់ការសិក្សាហ្នឹងហើយពពុទ្ធคล้ายជាពពុទ្ធបជន35ហ្នឹងអាត្មា40អត់បាន ជាពពុទ្ធផងអានឹងសរុបមកត្រឹមតែជាជំនឿត្រឹមតែជាជំនឿទេ ប៉ុន្តែជំនឿខ្លះវាធ្វើឲ្យយើងខ្លាំងហៅថា empowering belief ដូចថ្មពីមុនមកវាមាន trauma គេណា trauma คล้ายពីពាក្យជប៉ុនណា English trauma ហ្នឹងជាគិតថា oh my English is not good អាហ្នឹង belief ដែរដល់ belief អញ្ចឹងវា weaken our energy ធ្វើខ្លួនយើងខ្សោយមកហ្នឹងហើយប៉ុន្តែបើយើងគិតថា I will do it ខណៈដាក់ជំនឿចិត្តអញ្ចឹងខ្លាំងមកវិញអញ្ចឹងជំនឿហ្នឹងមនុស្សចេះតែគិតថាវាត្រូវដែរថ្មងពីអីមកយើងបណ្ដោយតាមវាអឺចឹងមែនអឺចឹងមែនហ្នឹងណាចឹងមែនចឹងមែនមានអីទេរឿងថ្ងៃខែបើនៅថ្ងៃខែចឹងយើងអ្នកសាងថ្ងៃខែឲ្យល្អមិនមែនថ្ងៃខែអ្នកសាងយើងឲ្យល្អទេឧទាហរណ៍ថាថ្ងៃនេះដាក់ថ្ងៃហ្នឹងមកជួបអាត្មា មិនថ្ងៃហ្នឹងនាំយើងមកទេមកពីយើងគិតថាថ្ងៃហ្នឹងមកយើងអ្នកគិតទេចប់អស្អីទៀតប្រាថ្នារបស់ណាมันបានដូចចិត្តជាទុកសម្រាប់ពុទ្ធជនយើងឬក៏អរិយបុគ្គលថ្នាក់ក្រោមហ្នឹងអស្អីទៀតអីទៀតបន្តពីហ្នឹងអឺ បយេហិសម្បយោគោអបយេហិវបយោគោទុក្ខោហ្នឹងហើយប្រត់ប្រះចាករបស់ជាទីស្រឡាញ់ជាទុកនេះដូចយើងឥឡូវត្រូវរឿងហ្នឹងហើយណាដែលបាត់បង់មនុស្សជាទីស្រស្រឡាញ់មិនថាហាមឲ្យកើតទុកទេគ្រាន់តែបញ្យលព្រោះចិត្តយើងមិនឲ្យវាអញ្ចឹងទៅ let it go ប៉ុន្តែនៅក្នុងប្រតិព្រះ នៅក្នុងភាពជាពុទ្ធហ្នឹងព្រះអង្គមានដែលបាត់បង់មនុស្សជាទីស្រឡាញ់ទេមានទេបៃតាសោយទីបង្គត់មែនទេហ្នឹងហើយពេលបៃតាសោយទីបង្គត់ទៅអាហ្នឹងចូលនៅក្នុងកន្លែងហ្នឹងចូលនៅក្នុង ប្រត់ប្រាស់របស់ ជាទីស្រស្រឡាញ់ប៉ិនបតីរបស់ព្រះអង្គកើតទុកឯងពីព្រោះអីពីព្រោះឃើញថាធម្មតាធម្មតា អញ្ចឹងជីវិតយើងម្នាក់ម្នាក់ហ្នឹងកើតមកសតធម្មតាហើយស្លាប់ទៅវិញសតធម្មតាចិត្តយើង ទេដែលយើង គិតថាមិនធម្មតាហើយយើងសួរថាវាយហេតុអីអាយុខ្លីម្ល៉េះហេតុអីក៏ស្លាប់អញ្ចឹងឃើញទេយើងសួររាល់អាកន្លែងអត់ចម្លើយ នៅពេលដែលយើងបង្កើតសំណួរទៅចំអាកន្លែងអត់ចម្លើយយើងខ្វល់ហើយបើយើងសួរបង្កើតសំណួរចំកន្លែងមានចម្លើយអូខេ ប៉ុន្តែពេលដែលយើង មានទុកយើងច្រើនតែបង្កើតសំណួរចំកន្លែងអត់ចម្លើយហើយនៅវាយវាយខ្ញុំល្អប៉ុណ្ណឹងដែរមិនក៏ទៅចោលខ្ញុំបើនិយាយពីស្នេហាវិញណាណាខ្ញុំធ្វើអីខុសហេតុអីហេតុអីណារឿងយើងខុសមិនខុសអត់បញ្ហាទេតែគេលែងស្រឡាញ់គេទៅអាហ្នឹងធម្មតាឃើញអត់មិនចឹងណាមើលញាតិញោមធ្លាប់បែកគ្នាខ្លះ វាមិនចាំបាច់យើងធ្វើខុសទេតែគេឈប់ស្រឡាញ់គេទៅហើយប្រត់ប្រាស់របស់ជាទីស្រស្រឡាញ់ហើយយើងទៅសួរហេតុអីមកហើយហើយមើលអ្នកដែលបែកគ្នាហើយគាត់តែងរំលឹកឲ្យខ្ញុំខំធ្វើល្អគ្រប់បែបយ៉ាងការទៅ Brisbane អេអីណាអឺ Sydney អាកុំថាឈ្មោះគាត់អីគាត់ម្នាក់គាត់មាន គេទៅចោលគាត់ទៅស្រុកខ្មែរគេលោបទៅភ្ជាប់ពាក្យនៅខ្មែរនោះហ្នឹងហើយគាត់ថាគាត់ខំធ្វើល្អគ្រប់បែបយ៉ាង ជួយគេឲ្យគេរៀនជានិស្សិតមករៀនណានឹងហើយជួយឲ្យនៅជាមួយគ្នាឡើងមួយឆ្នាំហើយហើយគិតថានឹងនៅជាមួយគ្នាហើយមួយយ៉ាងទៀតមកវត្តមកអីមកបន់សន់បួងសួងមកប្រគេនចហានលោកសុំឲ្យមិន ចង់បានសុខតែខ្លួនឯងទេបួងសួងឲ្យគាត់នឹងទៀតហើយឧទ្ទិសមិនមែនសម្រាប់តែឪពុកម្ដាយរបស់ខ្ញុំទេឧទ្ទិសឲ្យឪពុកម្ដាយគាត់ទៀតថាសូមឲ្យឪពុកម្ដាយជួយកែប្រែ ចិត្តគាត់កុំឲ្យគាត់ខលពេកអីចឹងទៅណាហើយគ្រប់យ៉ាងហើយដែរគាត់បង្កើតសំណួរមួយថា ខំធ្វើល្អមិនក៏វាអត់បានល្អសួរចាំមកកន្លែងអត់ចម្លើយចំណាំមើលញាតិញោមថ្ងៃហ្នឹងអាត្មាកណ្ណាឲ្យកលឹះញាតិញោមគិតថា រាល់ពេលដែលបង្កើតសំណួរហើយកើតទុកគឺជាសំណួរដែលអត់ចម្លើយ why តែអត់ចម្លើយទេពីព្រោះអីពីព្រោះមនុស្សតើកាលណាគេចង់ទៅវាមិនចាំបាច់យើងធ្វើខុសទេមិនចឹងតែបើគេស្រឡាញ់យើងយើងខុសតែអូ darling no problem បន្តិចតួចហ្នឹងមែនទេ ចឹងមែនទេញាតិញោមហ្នឹងហើយនៅពេលដែលគេនៅស្រឡាញ់ខ្លាំងហ្នឹងយើងច្រឡំអីតិចតិចយើងសោះឬអូ darling no worry no worry ហ្នឹងបើគេនៅស្រឡាញ់តែបើគេឈប់ស្រឡាញ់ឬក៏គេមាននាថ្មីទៀតយើងថាវាយអានឹងវាយនឹងអត់ចម្លើយថាបើគេបំរុងទៅហើយមិនបាច់យើងធ្វើខុសទេ ឲ្យវាឃើញថាធម្មតាអញ្ចឹងទៅធម្មតាថាម៉េចធម្មតាថាតគេអស់ចិត្តគេទៅធម្មតាអត់ធម្មតាអត់ no why yeah it is what it is ពិតអត់អានឹងពិតអត់និយាយដូចលេងតែវាជាការពិតការពិតគ្រាន់តែយើងគិតត្រូវតែបន្តិចគិតត្រូវតែបន្តិចស្រាកហ្មងអាទុកហ្នឹង អាត្មាចេញមកคลิปដែលអាត្មាដាក់ចំណងជើងក្នុង YouTube ដាក់វិបត្តិស្នេហ៍អានឹងជួយក្មេងៗបានច្រើនណាស់ញាតិញោមមានអ្នកខ្លះចង់ស្លាប់ខ្លួនក៏មានដែរណាហ្នឹងហើយហើយដល់គាត់ស្ដាប់ទៅគាត់ស្រាកទុកសួរថាពេលដែលគាត់ស្រាកទុកហ្នឹងគេមកវិញ ឬក៏គាត់ខ្លាំងឡើងវិញហ្នឹងហើយមនុស្សយើងមានលំនឹងមានកម្លាំងខ្លាំងហ្នឹង លំនឹងផ្លូវចិត្តវាមិនមែនទួលតែគេមកវិញទេជួនកាលអាចឆ្លងកាត់រឿងអញ្ចឹងហើយកម្លាំងផ្លូវចិត្តហ្នឹងខ្លាំងជាងមុនណាបើគិតត្រូវដូចដូចអឺនាងបដាចាបដាចាក៏ទុកខ្លាំងណាយើងឥឡូវស្លាប់ម្ដងមួយម្ដងអីចឹងប៉ុន្តែក៏មានដែរអ្នកខ្លះស្លាប់ម្ដងបលានអីចឹងនៅស្រុកខ្មែរយើងហើយស្លាប់ប្តីស្លាប់ កូនពុកដាយបងប្រុសហើយឆេះផ្ទះអស់ទៀតគ្មានកន្លែងទៅហើយនាងដាក់តនកម្មខ្លួនឯងថាមកពីខ្លួនឯងនឹងធ្វើខុសចឹងចឹងចឹងអាទុកព្រោះព្រាត់ហ្នឹងវាព្រាត់ហើយដល់ម៉ោងហើយនៅហើយនៅ8យើងទៅយកទៅពីណាម៉ោង7កន្លះហើយអូសល់កន្លះម៉ោងទៀតហ្នឹងហើយ នាងដាក់ទោសខ្លួនឯងអញ្ចឹងឥឡូវញាតិយោមើលកូនស្លាប់ប៉ុន្មានដងកូនកូនបដាចាស្លាប់ប៉ុន្មានដង ពីរអ្នកនឹងស្លាប់ប៉ុន្មានដងក្នុងម្នាក់ម្នាក់តែម្ដងឯងឪពុកម្ដាយហើយនឹងបងប្រុសនឹងម្នាក់ម្នាក់ស្លាប់ប៉ុន្មានដង ពេលហ្នឹងតែម្ដងឯងឃើញទេក៏ប៉ុន្តែអាការចងទុករបស់នាង ប្តីអញស្លាប់កូនអញស្លាប់ ម៉ែអញស្លាប់ we repeat again and again and again ឃើញទេវានៅតែគិតថាគាត់ស្លាប់បែកបាក់ស្លាប់បាត់ស្លាប់បាត់រហូតអញ្ចឹងអាការចងចាំរបស់គាត់យកមកត្រិះរិះដកដែលដកដែលអញ្ចឹងចិត្តនឹងមានទម្ងន់ណាធ្ងន់ទៅធ្ងន់ទៅធ្ងន់ទៅរហូតដល់នាងទ្រាំអត់បាននាងក៏ស្គួតទៅ ហើយដល់ទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គមានប្រោសប្តីហើយកូនឲ្យមករស់វិញឬក៏ឲ្យយល់ថាអានឹងធម្មតាពយល់ឲ្យឃើញធម្មតានឹងឯងមុនក្រោយគុំមកទៅហ្នឹងប៉ិនពាក្យហ្នឹងស្រួលនិយាយទេណាស្រួលនិយាយហ៎ញញឹមក៏ចេះដែរមែនទេប៉ិនសួរថាបេះដូងរបស់យើងយល់ទៅដល់អាជំរៅវាមែនតេនណា វានៅមានកម្រិតវានៅតែកន្លែងមិនព្រមហ្នឹងមិនសមទេមិនសមសោះឲ្យតែមាន feeling ថាមិនសមហ្នឹងឯងកើតទុកហ្នឹងហើយពីព្រោះនៅពេលដែលយល់ទៅធោទាំងឡាយកើតពីបច្ច័យស្មើគ្នានឹងព្រមគ្រប់យ៉ាងទៅពេលដែលវាកើតបើយើងមិនព្រមមានន័យថាអត់យល់ធោហ្នឹងឯងណែតទេទេញាតិញោមមួយឡើងមកជេរអាត្មាពិតទេ បើមានអញ្ចឹងពិតទេសមតាមហេតុទេបើយល់ថាសមតាមហេតុចិត្តនឹងមាន balance ទេនឹងល្អទេបើបង្កើតសំណួរថាហេតុអីជេរខ្ញុំចិត្តនឹងមិនកាត់ទុកភ្លាមហ្នឹងហើយអញ្ចឹងវាមិនសំខាន់ថាតើគេទៅបាត់ឬក៏វាបែកស្អីទេសំខាន់ថាយើងជាប់អត់តែប៉ុណ្្នឹងឯងរឿងរបស់យើងហើយមួយទៀតអបយេហេសម្បយោគោ ទុក្ខោជួបរបស់ដែលមិនជាទីស្រស្រឡាញ់ពពុទ្ធដែលជួបរបស់មិនជាទីស្រឡាញ់ជួបចិញ្ចាអឺជួបនិគ្រុនហ្នឹងហើយគេជេរគេបចោលប៉ុន្តែប្រតិរបស់ព្រះអង្គមិនធម្មតាធម្មតាមកពីព្រះអង្គឃើញ ទៅដល់ហេតុដែលកើតឡើងធម្មតាទាំងអស់ធម្មតាស្អីអ្នកជេរមានស្អីជាធម្មតាបើជេរទៅហើយនឹងបងឃើញធម្មតារបស់វាថាកាលណាអកុសលទោសៈព្យាបាទវាកើតទុំសន្តានចិត្តនៃបុគ្គលណាអញ្ចឹងចិត្តនឹងញ៉ាំងវាច័យកម្មមកវាមិនមែនល្អទេឃើញធម្មតារបស់អកុសលទេធម្មតារបស់វិច័យទុច្ចរិតទេអញ្ចឹងវិច័យទុច្ចរិតហ្នឹងក៏ធម្មតាដែរអញនិយាយដើមយើងហ្នឹងក៏ធម្មតាទៀត ហើយយើងសួររំមិនមិនមិនមិននិយាយពីខ្ញុំបើមិននិយាយចឹងមិនគេហៅថានិយាយដើមបើមិននិយាយអាក្រក់ចឹងមិនមិនហៅថាបរសវាចា បើមិនជេរចឹងមិនហៅបរសវាចា បើមិនញុះញងចឹងមិនហៅថាបិសនាវាចាឃើញទេធម្មតាទៀតហ្នឹងហើយចឹងអាត្មានិយាយវែងបន្តិចអីបើថាអឺ ពាក្យដែលយើងឮធម្មតារាល់ថ្ងៃ វានៅឡើយតែបញ្ញារបស់យើងមិនតន់ទទួលព្រមថាធម្មតានៅ ពេលណាដែលបញ្ញានឹងឃើញច្បាស់ថា គ្រប់យ៉ាងវាធម្មតាភាពលំនឹងផ្លូវចិត្តនឹងវាប្រកាសជាកើតកើតឡើងចឹងប៉ុណ្ណឹងចូលរួមក្នុងធម្មទេសនាថ្ងៃនឹងប៉ុណ្ណឹងហើយអង្គគ្រូសវណ្ណធេរបញ្ចប់ទាំងអនុមោទនី ញាតិញោមជ្រះថ្លាណាស្ដាប់ធម៌ធម្មតាយល់ពាក្យធម្មតាឯណា អនិច្ចំទុក្ខអនត្តាឬថារឿងជុំវិញជីវិតរបស់យើងនេះ គឺជារឿងធម្មតាញាតិញោមទៅតាមស្ដាប់ធេរដិការបស់លោកចាស់គ្រូមកឃើញថាអឺយើង រឿងនឹងជំវិញជីវិតរបស់យើងនេះជារឿងធម្មតាជារឿងសាមញ្ញរបស់វា ដូច្នេះដើម្បីឲ្យចិត្តរបស់យើងបានត្រជាក់ស្រួល ដល់តែយើង ធ្វើចិត្តយើងនឹងធម្មតាដែរញាតិញោមយល់យល់កន្លែងហ្នឹងឯងដើម្បីពីព្រោះរឿងទាំងឡាយដែលកើតឡើងជុំវិញជីវិតយើងនេះ ជារឿងធម្មតាអនិច្ចំទុក្ខំអនត្តានឹងគឺជាធัวធម្មតា ជាតិជារាភាធិមរណៈនឹងជារឿងធម្មតាដូច្នេះគឺយើងត្រូវធ្វើចិត្តរបស់យើងនឹងធម្មតាដែរកាលណាបើធ្វើចិត្តមិនបានធម្មតាមានន័យថាណាមានន័យថាម៉េចមានបញ្ហាសេចក្តីទុកនឹងនឹងកើតឡើងមែនទេវាកាលណាបើយើងធ្វើចិត្តរបស់យើងមិនធម្មតា ជាមួយនឹងរឿងធម្មតា មានន័យថាវាមិនធម្មតា នៅពេលដែលមិនធម្មតាសេចក្តីទុកនឹងនឹងកើតឡើងព្រោះហេតុដូច្នោះកាលណាបើយើងឃើញថាសង្ខារធัวទាំងឡាយវាមានរឿងធម្មតារបស់វាការកើតចាស់ឈឺស្លាប់មានជាប្រក្រតីយ៉ាងនេះ ការមិនទៀងទាត់មានជាប្រក្រតីយ៉ាងនេះសេចក្តីទុក មានប្រកាសយ៉ាងនេះអនត្តាមិនមែនជារបស់ខ្លួនមានប្រកាសយ៉ាងនេះព្រោះហេតុដូច្នោះបុគ្គលក៏បីធ្វើសេចក្តីល្អពីព្រោះ យើងទាំងអស់គ្នាញាតិញោមមិនដឹងថាថ្ងៃណាបែកគ្នា មែនទេញាតិញោមចង់ចង់ពធនេះថ្មចង់និយាយតិចថា មិនដឹងថាថ្ងៃណាយើងបែកគ្នាញាតិញោមអ្នកដែលមិនយើងឥឡូវនេះ កំពុងតែជួបមិនដឹងថាថ្ងៃណាបែកអាចថ្ងៃហ្នឹងអាចថ្ងៃស្អែកអាចថ្ងៃខាងស្អែកអាចមួយខែក្រោយ2ខែក្រោយ5ខែក្រោយមួយឆ្នាំក្រោយ ឬពេលណាមួយ ហើយអ្នកដែលបែកគ្នាហើយ មិន ដឹងថាថ្ងៃណាជួប មែនទេញាតិញោមមែនទេអ្នកដែលមិនតន់បែកនឹងបែកគ្នាក្នុងថ្ងៃណាមួយ អ្នកដែលបែកគ្នាហើយមិនដឹងថាថ្ងៃណាជួប ដូចញោមឧបាសិកាដែលគាត់អនិច្ចធម្មទៅនឹងបែកគ្នាហើយ មិនដឹងជួបពេលណាទេក្នុងសង្សារវដ្តការត្រាច់រង្គត់ទៅបើយើងនិយាយអំពីអត្តភាពក្នុងជីវិតរបស់យើងនេះគឺលែងជួបតែមកជួបដែលមានជីវិតរស់នៅនឹងគឺលែងជួបហើយមែនទេញាតិញោមមែនទេគឺគឺលែងជួបគ្នាហើយណាអញ្ចឹងអ្នកដែលដែលកំពុងតែជួបនេះមិនដឹងថាថ្ងៃណាបែកអ្នកដែលបែកគ្នាមិនដឹងថាថ្ងៃណាជួបព្រោះហេតុដូច្នោះបុគ្គលទាំងឡាយក៏បីធ្វើសេចក្តីល្អញាតិញោម គួរចម្រើនមេត្តាករុណាមុទិតាផ្ដល់សេចក្តីល្អដល់គ្នានឹងគ្នា ផ្ដល់សេចក្តីស្រឡាញ់ផ្ដល់ការអនុគ្រោះគ្នា មានអធ្យាស្រ័យល្អដាក់គ្នា ផ្ដើមសេចក្តីស្រឡាញ់ទាំងអស់គ្នាញាតិញោមផ្ដើមសេចក្តីស្រឡាញ់ផ្ដើមការញញឹមផ្ដើមភាពកក់ក្ដៅដល់អ្នកដែល ជាទីស្រឡាញ់ពីព្រោះថាជួបគ្នា មិន ដឹងថាថ្ងៃណាបែក អ្នកដែលបែកគ្នាមិនដឹងថាថ្ងៃណាជួបញាតិញោមអនុមោទនីធ្វើសេចក្តីល្អចម្រើនកុសលព្រោះហើយទន្ទឹមគ្នានឹងរឿងធម្មតាដែលកើតឡើងត្រូវធ្វើចិត្តរបស់យើងនឹងធម្មតាសូមអនុមោទនីចឹងពធទេសនាដែលមានលោកចាស់គ្រូជាប្រធាន ដែលលើកឡើង អំពីសាមញ្ញលក្ខណៈរបស់ធัวទាំងឡាយដែលថាធัวទាំងឡាយជាធម្មតានៅក្នុងពិធីបុណ្យសពនេះក៏សន្មត់ថាបញ្ចប់តែត្រឹមប៉ុណ្ណេះហើយក៏សូមប្រម៉ែប្រមូលនៅកងការមហាកុសលទាំងអស់ចែកជូនដល់ញោមឧបាសិកាដែលបានចែកឋានទៅញោមហេងខេងណាណាដែលបានចែកឋានទៅហើយសូមឲ្យញោមបានទទួលនៅសេចក្តី បុណ្យកុសលនេះហើយជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនជាភយោភាពតទៅហើយម្យ៉ាងទៀតប្រកាសជាពលរមានចំពោះកម្មវិធីបុណ្យនេះសម្រាប់ញាតិញោមពុទ្ធបរិស័ទដែលជាក្រុមគ្រួសារជាញាតិអីយើងម៉ោងប្រហែលម៉ោង10 45ហើយចេញពីនេះទៅណាហើយហើយចេញពីនេះទៅណាទៅទៅណាវិញណាទៅកន្លែងបច្ចុះហ្នឹងចាំទទួលពលមានតាមក្រោយអញ្ចឹងថ្ងៃស្អែកនេះម៉ោង10 45នាទីព្រោះនឹងចេញ ដង្ហែចេញពេលព្រឹកណា10 45នាទីនឹងដង្ហែចេញពីវត្តទៅព្រោះសូមអនុមោទនី